គឺយើងសិក្សាអំពីលោកនេះប៉ុណ្ណាលោកនេះបានបង្រៀនឲ្យយើងចេះលះបង់ទៅហើយចំណេះដែលចេះលះបង់នេះថ្នាក់បរិញ្ញាណាបើយើងបានសិក្សា ក្នុងបរិញ្ញាទៅយើងបានលើពាក្យថាបហានៈបរិញ្ញា បហានៈហ្នឹងគឺបានដីថាជាការលះបង់នឹងឯងចឹងប្រហាលះបង់នឹងឲ្យមានពីលោកិយៈទៅដល់លោកតរៈនៅក្នុងបហានៈបរិញ្ញាហ្នឹងប៉ុណ្ណាលោកយៈនឹងតាម លំដាប់របស់វិបស្សនា ទៅ ដល់លោកតរៈគឺអរិយមគ្គហ្នឹងឯងហើយ ក្នុងការលះបង់នៅអ្វីៗក្នុងโลกនេះគឺដូចជាអតីតកាលអញ្ចឹងចឹងតាមពិតយតតៃតំបហៃណន្តាំងហ្នឹងឯងយតតៃតំបហៃណន្តាំងណាមានពាក្យថាបហៃណៈហ្នឹងណាយត តីតាមបហេណន្តាំងគឺបានន័យថារបស់ណាដែលវាកន្លងទៅគឺរបស់របស់ណា ដែលវាជាអតីតៈនឹងដែលវាកន្លងទៅនឹងរបស់នោះបានលះបង់ទៅហើយចឹងក្រំតែពុទ្ធបរិស័ទយើងព្រមព្រមតាមអ្វីអ្វីដែលវាលះបង់ទៅនឹងណាព្រមនឹងគឺដោយបញ្ញា នឹងឯងព្រមដោយបញ្ញានឹងឯងដែលជាការលះបង់ដោយបញ្ញាតលតែបញ្ញាឃើញការពិតនឹងគឺបានមិនតាមទៅហួងហែងមិនតាមទៅបតងបតេងណាចាប់ទាញតែទាញតឹងហើយណាហ្នឹងឯងតែទាញតឹងហើយតឹងហ្នឹងគឺអី តឹងហ្នឹងគឺតាមតឹងចង្អៀតចង្អល់ហ្នឹងហើយចឹងប៉ុណ្ណាគឺតឹងទ្រូងណាទេញវាតឹងហើយទេញមិនមិនឈ្នះអ្វីដែលវាកន្លងទៅនឹងទេទេញមិនក៏ឈ្នះដែរតែកណាពីព្រោះយើងមិនចង់ ឲ្យចាស់វាចាស់មិនចង់ឲ្យឈឺវាឈឺហើយយើងទាញអាម៉េចឈ្នះចាស់ឈ្នះឈឺណាមិនចង់ឲ្យព្រាត់ប្រាសវាប្រែប្រួលទៅហើយយើងទាញអាម៉េចឲ្យអ្វីអ្វីហ្នឹងថិតថេរនៅហ្នឹងឯងព្រះអង្គទ្រង់ប្រកាស នៅក្នុងធាតវិភាំងកសោតបីដកលេខ 28ព្រះអង្គបញ្យលជាមេតិកាហើយព្រះអង្គបញ្យលចែកបទហ្នឹងក្នុងសច្ចាធិដ្ឋានហ្នឹងគឺមានតែនិព្វានសច្ចៈទេចឹងគិតណានឹងឯងដែលព្រះអង្គទ្រង់ប្រកាសហើយចំពោះសង្ខារធัวនឹងឯងគឺព្រះអង្គប្រកាសថាជាមុសា ក្នុងសភាពនៃធัวដែល មានការប្រែប្រួលទៅនឹងចឹងក្នុងការដែលពុទ្ធបរិស័ទយើងសិក្សា ការពិតនៅក្នុងលោកនឹងទៅលោកនឹងបង្រៀនឲ្យយើងចេះលះបង់មិនមែនការហួងហែងទេ ការហួងហែងហ្នឹងគឺមកពីយើងអត់មានបរិញ្ញា ជាមួយគ្នានឹងការពិតនឹងនឹងចឹងទៅទេ បានន័យថាយើងរៀនអត់ចេះណាអត់ចេះគឺបានន័យថាអត់បានរៀនឬក៏រៀនមិនទាន់ចេះនឹងឯងបាន ជាមាន ការហួងហែងអ្វីអ្វីហ្នឹងអញ្ចឹងវាតឹងដោយសារយើងទាញចឹងទាញតែទាញតឹងណាស់ហ្នឹងឯងហើយបើព្រះអង្គត្រាស់ នៅក្នុងអតិតបរិយាយសោតគឺរបស់ក្តៅតែកាលណាចាប់គឺរលាអះរលាករលេះរលួយឧបាទានហ្នឹងវាជាដៃរបស់ចិត្តណានឹងឯងតែអញ្ចឹងទៅវាត្រូវ មានសេចក្តីសោក ក្តីសឹកខ្សួលຕົកទោមនោះសេចក្តី ចង្អៀតចង្អល់ទៅតាមនឹងហើយហ្នឹងឯងអញ្ចឹងព្រះអង្គត្រាស់ថាក្តៅរិសាជាតិជារាមរណៈក្តៅរិសារាគៈទុសៈមោហៈក្តៅរិសាអដីសោកក្តីសឹកខ្សួលຕົកទោមនោះនឹងសេចក្តីចង្អៀតចង្អល់ព្រះអង្គប្រកាសភ្លើង11កងហ្នឹងអញ្ចឹងគឺតលតែកុំចាប់បានមិនរលាក ហ្នឹងឯងព្រះអង្គសម្ដែងអតិតបរិយាយសោតហ្នឹងហ្នឹងឯងចឹងហើយយ៉ាងទៀតដោយអាកាសទៅទេអញ្ចឹងយើងក៏មិនបាននឹកថានឹងលូកដៃទៅចាប់ទៅតោងទៅកាន់អីអញ្ចឹងទៅដែរនឹងឯងការដែលអប់រំបញ្ញាឲ្យឃើញសัพពេធម្មានាលំអភិនិវេសាយាតិនឹង ប្រព្រឹត្តទៅដើម្បីមិនចាប់ប្រកម្មនៅក្នុងអ្វីដែលសូនចាក់ខ្លួន និងចាក់វត្ថុជារបស់ខ្លួននឹងឯងចឹងតើឲ្យឃើញថាដូចអាកាសចឹងទៅណាបានយើងអាចនឹងថា ទៅចាប់ទៅកាន់ទៅតោងអីដូចយើងតោងមេឈើតោងសសរតោង ជញ្ជាំងអីអីចឹងនោះអាកាសទៅទេយើងយើងមិនអាចថាទៅចាប់ទៅកម្មអីទេយ៉ាងណាមិញសង្ខារធัวហ្នឹងវាតលតែឃើញ ថាសូនចាក់ខ្លួន និងចាក់វត្ថុជារបស់ខ្លួនសញ្ញាំងអតេនវាអត្តនិយេនវានឹងឯងចឹងឬក៏យ៉ាងក៏យើងអាចឃើញថា របស់នឹងវាមានម្ចាស់គេអញ្ចឹងណាបើដូចយើងរក្សាសិលអញ្ចឹងអត្តនីទាននីវេរមណីណាយើងមិនចាប់កម្មយកនៅរបស់ដែលមានម្ចាស់គេណាអត្តនីទាននេះហ្នឹងឯងគឺអហើយនឹងតិននេះហើយនឹងអាទាននេះអាទាននេះប្រែតែកម្មយក ទិន្នៈប្រែថារបស់ ដែលគេឲ្យប៉ុន្តែនេះវាមាន អបដិសេធអទិន្នៈប្រែមកថារបស់ គេអត់បានឲ្យទេហើយអាទិន្នៈទៅចាប់យកហ្នឹងឯងហើយវេរមណីហ្នឹងជាសិលហើយហ្នឹងវាចាអាកន្លែងដែលទៅយករបស់ដែលគេមិនបានឲ្យហ្នឹងហ្នឹងឯងយើងរក្សាសិលស្រួលហ៎ របស់គេផ្លិចយើងរើសទៅប្រកេនទៅជូនអីតាមនឹងសบายចិត្តទៀតមិនមិនលំបាកអីអឹសអះអីខំមិនយករបស់គេហ្នឹងណាអត់លំបាកទេស្រួលសบายចិត្តនឹងប្រគល់ប្រកេនជូនទៅ ដល់ម្ចាស់ទ្រពហ្នឹងហ្នឹងឯងហើយយើងខ្ពើមណាយើង ខ្មាស់អាត្រង់ការកាន់យកដូចយើង ខ្មាស់ខ្ពើមលមួកអីចឹងណា នឹងឯងចឹងឬក៏របៀបដូចថាយើងខ្លួនតទេអត់សម្លៀកបំពាក់អីចឹងយើងខ្មាស់ណាលិមួកអីហ្នឹងយើងខ្ពើមហ្នឹងរបៀបអញ្ចឹងត្រង់ត្រង់បាបនឹងឯងចឹងបាបដែលទៅកម្មយករបស់គេក្នុង សភាពដែលអត់សិលនឹង ដូចសម្លៀកបំពាក់អញ្ចឹងសភាពដែលជាបាបនឹងវាដូចជាដមួកដែលគួរឲ្យខ្ពើមអញ្ចឹងនឹងឯង អញ្ចឹងយើងបានមកជ្រាបដឹងថាអ្វីអ្វីទាំងអស់ក្នុងលោកហ្នឹងមាន ការសាងឡើងដោយអំណាចនៃកម្មជាបច្ច័យដោយផ្ទះដោយអាគារអីដែលគេធ្វើផ្ទះទៅវិញឬក៏ផ្ទះពោះពោះនៅរាជធានីអីអីចឹងយើងដឹងថា ក្រុមហ៊ុនអីអីហ្នឹង គេ មាន ប្រាក់រាប់ពាន់លានណាស់ នឹងឯងក្នុងការកសាងនឹងរួចទៅគេប្រគល់ឲ្យម្ចាស់ក្រុមហ៊ុននឹងទៅមិនឲ្យយើងឯណានឹងឯងយើងគ្រាន់តែថាបានទៅមើលទៅផ្សារឬក៏ថាទៅជួលទៅសំណាក់អីអីចឹងទៅនឹងឯងប៉ុន្តែមិនបានគិតថាជារបស់យើងទេនឹងឯងគឺមានម្ចាស់របស់គេ ចឹងហ្នឹងគឺយើងបានដឹងចំពោះឧបាទានខណ្ឌនឹងឯងដែលមានបច្ច័យតតែងឲ្យកើតឡើងគឺជាផលនៃបច្ច័យអាហ្នឹងមួយហ្នឹងឯងដូចជាអ្វីៗដែលជាង គេធ្វើអញ្ចឹងរួចទៅគេប្រគល់ឲ្យម្ចាស់គេនិយាមធัวទាំងនិយាមធัวជារៀបជាធិមរណៈ រហូតដល់ទៅបញ្ញាឃើញការកើតការវិនិច្ឆ័យទៅអស់ទៅ នៅពេលដែលចែករូបធัวនាមធัวបានប្រកបច្បាស់ទៅតាមទ្វាទាំង6ហើយនឹងអញ្ចឹងគឺអ្វីអ្វីទាំងអស់ហ្នឹងប្រកាសថា មានម្ចាស់របស់គេវាជារបស់ក្នុងលោកមានការកើតឡើងហើយ មានការវិនិច្ឆ័យទៅជាធម្មតា នឹងឯងទៅដល់អញ្ចឹងគឺរបៀបដូចដែលយើងកម្មសិលអញ្ចឹងអត្តនេទានាវេរមណីអញ្ចឹងគឺតាមពិតអេតាំងមៈមៈនោះជារបស់យើងនឹងវាមិនមានទោសដូចជាអត្តនេទានទេក៏ប៉ុន្តែក៏វាជាទោសនៃវដ្តសង្សារនឹងឯងចឹងដែលជាទោស នាំឲ្យមានទរណកម្មជាទោសនាំឲ្យមានការបហាជីវិតយ៉ាងណាយ៉ាងណាទៅតាមអំណាចនៃការដែលចាប់យកថានោះជារបស់យើងនឹងប៉ុន្តែអានឹងតលតែស្ថិតឋានវិបស្សនាដែលអាចនឹងបាន ដឹងថាតណ្ហានឹងជាការចាប់យករបស់ក្នុងលោកហើយអាចនឹងលះបង់នៅតណ្ហានឹងបានដោយសារមានហេរៈអតបៈ ថ្នាក់សតិដ្ឋានវិបស្សនានឹងរង្គៀសខ្មាស់ពើមចំពោះអវិជ្ជា ដែលមិន ដឹងការពិតក្នុងលោកនឹងអានឹងគឺហិរិថ្នាក់សតិប្បដ្ឋានទាំងនឹងឯងពើមរង្គៀសចំពោះការមិនដឹងការពិតនឹងឯងហើយឃើញលោកនឹងជា របស់ក្តៅគឺវត្តសង្សារអញ្ចឹងកម្រិតនៃហិរិអោតបៈថ្នាក់សិលក៏មាន ហើយរេអតបៈថ្នាក់សតិប្បដ្ឋានវិបស្សនាហ្នឹងក៏មានអញ្ចឹងក្នុងសេចក្តីនេះយើងគ្រាន់តែនឹកឃើញដល់វ័យវ័យដែលយើងមិនកបីចាប់ប្រកាន់នឹងយ៉ាងដូចជារបស់ក្តៅម្យ៉ាងក៏ដូចជាអាកាសឬក៏ម្យ៉ាងដូចជាថារបស់នឹងដែលមាន ម្ចាស់គេចឹងទៅនឹងឯងដែលមិនគួរកបីនឹងចាប់ ហ្នឹងឯងហើយការដែលមិនចាប់វាអត់កើតទុកក្នុងបច្ចុប្បន្នហ្នឹងហើយស្រេចបើដូចជាថាយើងមនុស្សអត់មានកតុយអញ្ចឹងណាហ្នឹងឯងហើយយើងមានដៃឈឺកតុយឯណាឈឺដៃឈឺជើងចេះតែឈឺទៅបើនៅវាមិនដៃឈឺកតុយមកពីវាអត់មានកតុយដោយគោអីវាអាចថាវាមានតបៅ ឬក៏កពើអីទៅខំដាច់កតុយអីចឹងទៅវាឈឺអីចឹងទៅដល់ឈឺកតុយអីអីហ្នឹងសត្វវាមានកតុយមនុស្សយើងវាអត់មានកតុយវាមិនដែលមិនដែលឈឺហ្នឹងឯងហ្នឹងអាហ្នឹងនិយាយពីរឿងរូបកាយយ៉ាងណាមិញតាមផ្លូវចិត្តណាតែកាលណាយើងមិនទៅចាប់ប្រកាន់អីថារបស់យើងហើយវាអត់ក្តៅក្រហាយវាអត់ឈឺតាមផ្លូវចិត្តនឹងទេជាមួយនឹងអវ័យអវ័យនឹង នឹងឯងអត់កើតទុកជាមួយនឹងអ្វីអ្វីដែលដែលអត់បានទៅចាប់ ទៅប្រកាន់នឹងទេនឹងឯងតែបើដូចជាយើងអត់មានអ្វីអ្វីទាំងអស់នឹងអញ្ចឹងណានឹងឯងដូចជាយើងអត់មានរូបដូចជាអត់មានវេទនាដូចជាអត់សញ្ញាដូចជាអត់សង្ខារដូចជាអត់វិញ្ញាណអញ្ចឹងកាលណាបើមិនចាប់ប្រកាន់ហើយនឹងសេចក្តីទុកតាមផ្លូវចិត្តមិនកើតក្នុងអារម្មណ៍នោះនោះឡើយអង្គត្រាស់ថា យតោយតោចបាប្រកាំងតតោតតោមណោនិវេរយេក្នុងដេកដកលេខ24ហ្នឹងចឹងកណាគឺបាបដែលវាកើតឡើងទៅ ក្នុងអារម្មណ៍ណាណានឹងឯងកបបីដកចិត្តចេញពីអារម្មណ៍នោះនោះគឺថាហាមបាបហ្នឹងរមណោនិវេរយេ ហាមចិត្តហ្នឹងហាមចិត្តដែលប្រព្រឹត្តទៅជាបាប នៅក្នុងអារម្មណ៍នោះនោះ នឹងឯងយៈតោយៈតោចតាបកੰងតតោតតោមណោនិវេរយេនឹងព្រះពុទ្ធអង្គទ្រង់សម្ដែងអញ្ចឹងមិនមែនដូចពាក្យទេវតាថាកើតຕົកពីអារម្មណ៍ណាណាអញ្ចឹងទៅ គឺថាកុំឲ្យដឹងអារម្មណ៍ទាំងអស់ហ្នឹងគឺមិនមែនជា ព្រះមច្ចរិយធัวទេណាគឺមិនមិនដឹងអារម្មណ៍ទាំងអស់អញ្ចឹងមិនអាចប្រព្រឹត្តព្រះមច្ចរិយធัว ហើយក៏មិនអាចរួចផុតចាក់ទុកបានដែរឧទាហរណ៍ដូចអសញ្ញសត្វតាព្រំអញ្ចឹង500កាប់មានដឹងអារម្មណ៍អីប៉ុន្តែមាន ព្រះមច្ចរិយធัวឯណានឹងឯងអត់អស់ពី500កាប់នឹងទៅក៏ជាយត់មកបដិសន្ធិនៅ ក្នុងភពនឹងឯងវិញចឹងទៅ អញ្ចឹងព្រះអង្គមិនមិនទទួលយកត្រង់ដែលថាមិនដឹងអារម្មណ៍ទាំងពួងសពគ្រប់ទាំងអស់នោះទេ គឺយៈតោយៈតោចបាប្រកាំងតតោតតោមโนនិវេរយេបាបនឹងវាប្រព្រឹត្តទៅក្នុងអារម្មណ៍ណាណាក៏បីហាមខាត់ចិត្តនឹងឯងដកដកចិត្តចេញអំពីអារម្មណ៍នោះនោះ នឹងឯងហ្នឹងតតោតតោនោះនោះសំដៅយកអារម្មណ៍នឹងឯងទាំងមនោនិវេរិយេហាមហាមចិត្តមនោនិវេរិយេនឹងហាមចិត្តឲ្យចេញពីអារម្មណ៍នោះនោះនឹងគឺជា ការអប់រំទៅដោយប្រកម្មដ្ឋានណាទាំងសម្បថៈទាំងវិបស្សនាទាំងអញ្ចឹងនៅក្នុងសេចក្តីដែលថា ការដែលយើងលះបង់អតីតកាលនេះគឺតាមពិតអតីតហ្នឹងវាលះបង់ទៅហើយ យើងគ្រាន់តែអប់រំបញ្ញាព្រមទៅតាមការដែលវាលះបង់ហ្នឹងដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាយៈតៈតៃតំបហៃណំតាំងហ្នឹងក្នុងផតទេករតិសោតហ្នឹងណារបស់ណាដែលទៅកន្លងទៅរបស់នោះវាបានលះបង់ទៅហើយចឹងឯងទាំងហើយយើងប្រព្រឹត្តព្រះមច្ចរិយធម៌ក្នុងបច្ចុប្បន្នហ្នឹង ចឹងក្នុង ការដែលពុទ្ធបរិស័ទយើងក៏ត្រូវលះបង់បច្ចុប្បន្ននឹងទៀតចឹងនឹងឯងទៅតាម ការដែលពុទ្ធបរិស័ទយើងមានប្រយោជន៍បច្ចុប្បន្នមានប្រយោជន៍បរលោក ហើយមាន នៅបរមត្តប្រយោជន៍គឺព្រះនិព្វាននឹងនឹងឯងវាដំណើរជីវិតរបស់យើងវាទៅមុខហ្នឹងឯងដំណើរវាទៅមុខវាដូចជា ព្រឹកមិញកន្លងទៅចឹងវាមានវាមានអស់យើងពីព្រឹកមិញទៅនឹងឯណា វាអស់តែនាមរូបទេតើនឹងឯងទេប៉ុន្តែវានៅណែដែលថានៅយើងនោះគឺនៅនាមរូបបច្ចុប្បន្នហ្នឹងម្សិលមិញហ្នឹងអស់ទៅហ្នឹងណានឹងឯងវាមិនមែនអស់យើងទៅ ណាម្សិលមិញអស់ណារូបធัวនាមធัวហ្នឹងអស់ទៅណា ប៉ុន្តែវាមិនមែនអស់យើងបាត់ទៅណាអត់មានយើងក្នុងថ្ងៃនេះណា វាមានយើងមកដល់ថ្ងៃនេះមិនបានជាមានយើងដល់ថ្ងៃនេះថាមកពីមាន នាមរូបនៅ ក្នុងថ្ងៃនេះនឹងអញ្ចឹងដូច្នេះខ្ញុំកណារំលឹកនេះគឺដើម្បីបញ្ជាក់ថា នាមរូបក្នុងជាតិនេះអស់ទៅវាមិនមែនបាត់យើងត្រូវត្រឹមតែជាតិនឹងទេកាលណាបើវានៅអវិជ្ជាបញ្ហាបាទាន នៅមានកម្មវាត្រូវមានភពហើយនៅមានជាតិហើយតែកាលណាមានជាតិវាមានយើងទៀតហើយអានឹងឯងព្រោះយើងនឹងវាសន្មត់ទៅលើឧបាទានខណ្ឌដែលវាតគ្នាពីមួយជាតិទៅមួយជាតិហ្នឹងនេះជាជំនួយស្មារតីមួយ ដើម្បីរំលឹកឲ្យឃើញថា វាមិនមែនបញ្ជាប់ត្រឹមតែមួយជាតិនឹងទេនឹងឯងពិតមែនតែ យើងមិនដឹងជាតិមុខអីទៅ នឹងយ៉ាងណាក៏ពិតវាអាចថាបងប្អូនកូនចៅដោយច្រើនមិនខ្វល់នៅក្នុងរឿងអនាគតចឹងទៅធ្វើឲ្យបច្ចុប្បន្នហ្នឹងគ្រប់មុខនឹងឯងគិតតែពីរឿងបច្ចុប្បន្នអត់មានគិតទៀនសិលភាវនាអីហ្នឹងទៅទៀតណោះ ហ្នឹងគឺថាស្លាប់ទៅវាវាលេងគិតទៅស្អីក៏ស្អីទៅឲ្យតែបច្ចុប្បន្ននឹងឯងបានប្រសើរបានទ្រាំបើបានចំណុកបានសុខស្រួលអីអីចឹងទៅតាមពិតបច្ចុប្បន្នក៏នាមរូបនឹងដែរចឹងយើងពិនិត្យមើលចុះ ម្សិលមិញអស់ទៅណា នាមរូបឃើញលឺនឹកគិតណាវៃវៃទាំងអស់ហ្នឹងណាកន្លងទៅទាំងអស់ទាំងរូបទាំងនាមណាប៉ុន្តែវាមានអស់យើងឯណា យើងនៅក្នុងថ្ងៃនេះណាយ៉ាងណាមិញអស់ជាតិហ្នឹងទៅវាអត់អស់យើងទេទាំងតារាបណាដែលកម្មជាបច្ច័យយ៉ាងណាយ៉ាងណា វាមានកម្មច្ចរូបវិបាកកតរិសន្ធិវាត្រូវមានសត្វលោកនឹងឯងពីព្រោះសត្វលោកនោះវាសន្មត់ទៅលើ ភពជាតិកំណើតនឹងហើយអត់មានសិទ្ធជ្រើសរើសអីភពជាតិកំណើតយ៉ាងនេះយ៉ាងនោះអីទេបដិសន្ធិនឹងមុននឹងកើតនឹងវាអត់តន់មានទេណា នៅលើកម្មជាបច្ច័យទេ កម្មនឹងឯងកម្មឯណាជាបច្ច័យវាយ៉ាងនឹងដល់អញ្ចឹងទៅដឹងខ្លួនឡើងអញគោអញកបីអញនរោអញប្រែតអញមនុស្សអញទេវតា អានឹងវានៅលើដែលកម្មជាបច្ច័យឲ្យបដិសន្ធិយ៉ាងណាអាសេចក្តីប្រកម្មនឹងវាអាស្រ័យនឹងខណ្ឌណា វាត្រឡប់មកប្រកម្មខណ្ឌនឹងថាជាខ្លួនឯងហើយនឹងឯងវាមិនមែនមានតែសន្មតណាវាមានអាសេចក្តីប្រកម្មនឹងផងណា ហើយអាសេចក្តីប្រកាន់ហ្នឹងវាមិនបានទៅប្រកាន់ស្អីស្អីដតីណាជាខ្លួនឯងទេឲ្យតែវាអាស្រ័យនឹងខណ្ឌណាវាត្រឡប់មកប្រកាន់ខណ្ឌហ្នឹងជាខ្លួនឯងហើយវាមិនអាចថាកើតជាគោទៅវាដើរទៅប្រកាន់មនុស្សកាន់ទេវតាជាខ្លួនខ្ញុំវិញខ្ញុំមិនយកគោនឹងធ្វើខ្លួនខ្ញុំទេអីអីវាមិនអាចទៅអញ្ចឹងទេព្រោះសេចក្តីប្រកាន់អាស្រ័យអត្តភាពណា វាត្រឡប់មកប្រកាន់អត្តភាពនឹងឯងថានោះជាខ្លួន ជារបស់ខ្លួនទៅតាមនឹងនឹងឯងអញ្ចឹងគឺវាដូចជាម្សិលមិញ បាត់ទៅយើងមកដល់ថ្ងៃនេះខែខែមុននឹងកន្លងទៅយើងមកដល់ខែនេះអញ្ចឹងទីបំផុតគឺថាជាតិនឹងអស់ទៅគឺថា ជាដំណើរដែលយើងដើរទៅមុខនឹងឯងទាំងដែលថាយើងយើងនឹងគឺដរាបណា នៅមានខណ្ឌធាតអាយតនៈប្រព្រឹត្តទៅជាវត្តដាក់ អានឹងឯងដែលសន្មតទៅសត្វលោកយើងនឹងវាតើតែអស់ខណ្ឌធាតអាយតនៈនឹងទៅបានវាអស់ទុកនឹងឯងអស់សេចក្តីទុកចឹងបានថាយើងក៏ត្រូវតែរៀនលះបច្ចុប្បន្ននឹងឯងប្រព្រឹត្តទៅតាមដំណើរជីវិត ទៅមុខទៅអនាគតនឹងឯងហើយក៏ត្រូវតែលះអនាគតនឹងទៅទៀត ពីព្រោះយើងមិនអាចមានដំណើរមិនមានទីបំផុតទៅនោះទេចឹងបានទៅជាការអីព្រោះទទួលតែអត្តភាពយកមកចិញ្ចឹមបីបាច់មើលថែប្រកែប្រកាន់ហួងហែងអញ្ចឹងគឺថាសូមឲ្យ ពុទ្ធបរិស័ទនឹងឯងបាននឹករលឹកថាសូមបីអនាគតក៏គឺជាខណ្ឌធាតអាយតនៈនឹង រវល់នឹងយកមកប្រកែប្រកាន់ហួងហែងចិញ្ចឹមបីបាច់មើលថែគឺថាការដែលយើងត្រូវការអ្វីអ្វីទាំងអស់ក្នុងโลกនឹងក៏មកពីមានទុកនឹងណាបើអត់មានទុកដូចជាជំងឺដូចជារោគហ្នឹងតែយើងមានចាំបាច់ត្រូវការថ្នាំត្រូវអីត្រូវការគ្រូពេទ្យត្រូវការព្យាបាលត្រូវអីបើវាអត់មានជំងឺអត់មានរោគទេនោះបញ្ញខណ្ឌជារោគព្រះអង្គត្រាស់ថារោគកតោហើយព្រះនិព្វានព្រះអង្គប្រកាសថាអរោគកតោ នឹងឯងអញ្ចឹងមើលមើលតើយើងត្រូវការរោគដើម្បីយើង បានថ្នាំ រហូតដល់តែមែនទេទៅស្រឡាញ់ថ្នាំមិនបាច់ជាបាលឲ្យជាទេបើតែជាទៅវាអត់បានថ្នាំនឹងទៀតទុកឲ្យវាឈឺហ្នឹងហើយដើម្បីបានថ្នាំទៀតអញ្ចឹងឬនឹងឯងតើយកថ្នាំមកធ្វើអីព្រោះថ្នាំវាសម្រាប់ជាបាលរោគទេតើអញ្ចឹងគឺការដែលយើងមានរោគហើយក៏ព្យាបាលឲ្យវាជាទៅអញ្ចឹងយ៉ាងណាមិញអវ័យក្នុងភព3នេះណាទៀត ដែលសត្វលោកយើងត្រេកអរពេញចិត្តសពគ្រប់ទាំងអស់ហ្នឹងមកពីមានខណ្ឌទេបើអត់មានបញ្ញខណ្ឌគឺអត់ចាំបាច់ត្រូវការអីទាំងអស់របស់ក្នុងលោកគឺអត់ន័យអត់តម្លៃអីទាំងអស់អញ្ចឹងព្រះនិព្វានគឺអរោគតោ គឺមិនមានរោគនេះឯងទាំងដែលពុទ្ធបរិស័ទយើងបានជាអ្នកជា នឹងឯងជារាគៈទោសៈមោហៈអញ្ចឹងទៅក៏អស់នៅជំងឺរោគាដែលជារោគនៃវត្តដាក់នឹងឯងគឺវត្តដាក់នឹងជារោគណានឹងឯងបាទានខណ្ឌនឹងដល់អញ្ចឹងវាអត់មានអីតតែងជាតិភពកំណើតនឹងនឹងដែលយើងបានមាន ចិត្តមានអធិស្ឋ័យបង្អោនទៅរោគការមិនមានរោគហ្នឹងនឹងល្អហើយ យើងបានលះបង់ទាំងអតីតលះបង់ទាំងបច្ចុប្បន្នលះបង់ទាំងអនាគតកាលទាំង3នេះឯងប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ដែលផុតចាកកាលទាំង3 ព្រះនិព្វានគឺមិនមែនអតីតមិនមែនបច្ចុប្បន្នមិនមែនអនាគតអនុបាទៈគឺការមិនកើតឡើងនៅវត្តដាក់នឹងឯងព្រោះការអស់ទៅនៃអវិជ្ជាតណ្ហាបាទានកម្មការអស់អវិជ្ជាតណ្ហាបាទានកម្មមកពីអរិយមគ្គគឺសោតាបត្តមគ្គសកតាគាមិមគ្គអនាគាមិមគ្គនិងអរហត្តមគ្គនេះឯងចឹងបាញ់មិញហ្នឹងគឺថាភ្លៀងខ្លាំងដោយសារយើងនៅក្នុង ហាប្រាសាទហ្នឹងគឺចេះតែប្រព្រឹត្តទៅបានណា ហើយបើនៅ តាមគេអឋានរោងបនប៉ាំងសង្កសីអីអីហ្នឹងគឺសំដែងធម៌បាននេះអំបញ្ញមិញហ្នឹងខ្លាំងណាស់លៀងចឹងនេះគ្រាន់តែលឺសូខាងក្រៅតិចតិចលឺសូមិនដល់ក្មេងស្រែកផងក្មេងងូតទឹកស្រែកខ្លាំងជាងអញ្ចឹងវាអត់រំខានអីទៅបានគ្រាន់តែខ្ញុំណាប់ប្រឹងសំលេងខ្លាំងបន្តិចសូមអធិស្ឋានណាសំលេងខ្លាំងមិនមិនពីរោះ ពធัวទេចឹងតែតល់តែអ្នកខឹងស្រែកឆ្លោះគ្នាអីអីចឹងទៅរឿងសំឡេងខ្លាំងខ្លាំងណានឹងឯងចឹងតែឥឡូវក៏ស្ងប់ភ្លៀងក្រន់ហើយក៏សូមកណាគុណចាស់រតនានិមន្តចឹងក្នុងការសាកសួរពធัวសាកសួរហ្នឹងគឺដើម្បីបានជា ការបកស្រាយទៅឆ្ងល់កន្លែងណាកន្លែងណាញាតិញោមក៏បានស្ដាប់ដោះស្រាយទៅតាមនឹងជួនកាលគាត់អត់ចេះឆ្ងល់ អីចឹងទៅពុទ្ធបរិស័ទយើង លើកបញ្ហាទៅអស់គាត់ឆ្ងល់ដែរចឹងទៅគាត់ចង់ដឹងសេចក្តីទាំងអស់ហ្នឹងនឹងបានរតនាគុណចាស់រົບជើញគ្រូបងគ្រូធម្មាចារ្យបីបានធម្មសាកឆាដូចតទៅទាំងសូមអនុមោទនីគាត់ណាយើងមិនងាយជឿព្រះទេមិនងាយជឿវធัวទេចឹងបានជាយើងមានសទ្ធាដឹកនាំមកយើងចេះតែខំប្រឹង សិក្សាពធัวដើម្បីចម្រើនបញ្ញាហើយបានដឹងការពិតដល់តែពេលដឹងការពិតហើយក៏ដូចជាយើងបកអាស្បែកភ្នែកនឹងចេញអញ្ចឹងលះបងនៅអវិជ្ជាបានដោយបញ្ញាដល់អញ្ចឹងទៅបានយើងដឹងណាដឹងឧបាទានខណ្ឌនឹងតាមសេចក្តីពិតជារោគទាំងជារោគណាហ្នឹងឯងដោយរោគ ដែលយើងឈឺអញ្ចឹងហើយយើងត្រូវរត់ឆ្នាំដើម្បីជាបារោគនឹងហ្នឹងឯងហើយសម្ពុតដែលថ្មីសល្អស្អាតដែលជាឈ្មោះនៃ ព្រះនិព្វានណាព្រះនិព្វាននឹងដូចសម្ពុតថ្មីសល្អស្អាតអញ្ចឹងនឹងគឺក៏ដូចជាការមិនមានរោគហ្នឹងឯង ហើយយើងមានបញ្ញខណ្ឌមានជាតិមានកំណើតហ្នឹងគឺមានរោគហើយដោយ កំណើតយើង ជាមនុស្សនេះអញ្ចឹងយើងត្រូវការបច្ច័យ4ត្រូវការវៃវៃប្រើប្រាស់សពគ្រប់ឃើញទេគឺมันអាចអត់បានទេត្រូវការសម្លៀកបំពាក់ត្រូវការផ្ទះសម្បែងទីកន្លែងត្រូវការអាហារបរិភោគថ្នាំកែរោគដែលឈឺហ្នឹងហើយបច្ច័យ4ហ្នឹងបើប៉ុណ្ណឹងมันអាច ឲ្យជារោគគឺបញ្ញខណ្ឌនេះបានទេតលតែដោយគុណចាស់ចូលកម្មធ្នោះបួសជាបព្វជិតប្រព្រឹត្តព្រះមច្ចរិយធម៌ឬក៏ពុទ្ធបរិស័ទយើងចម្រើនកតបឋានចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រការចឹងទៅបានអាចកម្ចាត់បងនៅរោគគឺឧបាទានខណ្ឌនឹងបាននឹងឯងត្រឹមតែបច្ច័យ4មិនមិនជាទេបច្ច័យ4នឹងសម្រាប់ អនុគ្រោះដល់ព្រមចរិយធម៌ហ្នឹងព្រោះការប្រព្រឹត្តព្រមចរិយធម៌ហ្នឹងគឺត្រូវការជីវិតរស់នៅក្នុងពុទ្ធសាសនានឹងឯងចឹងគឺយើងមិនមែនបានបច្ច័យ4បានសម្បត្តិក្នុងលោកនឹងហើយទៅជាត្រេកអរសบายចិត្តទាំងដែលរោគនឹងនៅតែមានចឹងទេវាដូចជាយើង អ្នកអ្នកឈឺអញ្ចឹងហើយយើងទៅត្រេកអរគ្រាន់តែបានឆ្នាំមកហ្នឹង នឹងឯងយើងប្រើប្រាស់ឆ្នាំ ដើម្បីអីដើម្បីឲ្យវាជាទេថាអានឹងវត្ថុបំណងដែលយើងប្រើឆ្នាំនឹងដើម្បីជា ដើម្បីជារោគឲ្យវាអស់រោគគឺគឺអីគឺព្រះនិព្វានការដែលមិនមានរោគនឹងអារោគ្យមច្ឆេបរមញ្ញលាទាំងនឹងគឺជាឈ្មោះនៃព្រះនិព្វានមិនមែនយើង បានឆ្នាំមកយើងទៅមាន មានអ្នកថាយើង បានឆ្នាំ ច្រើនជាងគេឆ្នាំយើងល្អរួចទៅទៅទៅមើងងាយអ្នកដែលអត់មានឆ្នាំទាំងដែលអត់មានឈ្មោះអីណាហើយទៅទៅបង្អួតទៅបង្អួត អ្នកដែលជាណាអ្នកជានឹងគឺអត់មានឆ្នាំអីមកក្របនៅនឹងប៉ៅអត់មាននៅកបោបអត់មានចាញ់ខ្ញុំបើកកបោបហ្នឹងសិតឆ្នាំ ថ្នាំលើសឈាមថ្នាំកាពះថ្នាំផ្អកថ្នាំស្អីស្អីសម្បើមណាស់ឈឺពេលណាខ្ញុំលេតពេលហ្នឹងអ្នកឯងអត់មានថ្នាំអីចឹងប៉ុន្តែអ្នកដែលអត់ថ្នាំហ្នឹងគឺអត់ឈឺដូចព្រះអរហន្តអញ្ចឹងណានឹងឯងដូចព្រះអរហន្តដែលព្រះអង្គអត់មានតណ្ហាជាមួយនឹងសម្បត្តិក្នុងលោកជាមួយនឹងបច្ច័យ4អញ្ចឹងហើយនឹងព្រះនិព្វានតែម្ដងទេដែលដែលអត់មានរោគ ហើយយើងនេះបែរទៅជាបង្អួតរបស់ក្នុងលោកហ្នឹងថាគ្រាន់បើគ្រាន់បើជាងព្រះអរហន្តអត្រង់ឯងឈឺតែមានកិលេសមានតណ្ហានឹងគឺមិន សង្វេកមិនសំណោះខ្លួនសោះហើយឮសូរព្រះនិព្វានអីអីហ្នឹងមិនកើតទេព្រះនិព្វានហ្នឹងអត់សពអត់មានវេទនាសោយអារម្មណ៍អីអីអញ្ចឹងអាហ្នឹងគឺដោយសារអីដោយសារអវិជ្ជាសត្វលោកយើងអត់បានកំណត់ដឹងឧបាទានខណ្ឌទុកនេះអត់បានដឹងថាសេចក្តីទុកដែលកើតឡើងហ្នឹងទៅដែលធ្វើឲ្យយើងខ្វះខាតហើយយើងត្រូវការដើម្បីដោះស្រាយសេចក្តីទុកហ្នឹងហើយ យើងមិនគិតពីរឿងដោះស្រាយសេចក្តីទុកឲ្យវាអស់ទុកវាទៅជាត្រេកអរនឹងរបស់ដែលបាននឹងម្ល៉េះហើយទុកនៅដដែលរោគអីអីហ្នឹងនៅដដែលនឹងឯងយើងត្រេកអរហ្នឹងម្ល៉េះហើយវាបង្កើត នៅរោគហ្នឹងតទៅទៀតហើយគឺអត្តភាពហ្នឹងវាមិនអាចអស់ត្រឹមជាតិនឹងទៅបានទេគឺត្រូវទទួលរោគនឹងឯងមកជាតិទៀតគឺឧបាទានខណ្ឌនឹងទទួលភេរៈមកជាតិតទៅទៀត ដើម្បីទំនុកម្រងចាំបីបាច់មើលខែនឹងមិនមែន4 5ជាតិរួចឯណាមិនមែន10ជាតិរួចឯណាមិនមានទីបំផុតឡើយ បើមិនបានប្រព្រឹត្តព្រះមច្ចរិយធัวធัวដល់ប្រសើរនឹងហើយយើងមានទានសិលភាវនាហ្នឹងវាដូចជាក្បូនដើម្បីបានទៅកម្មត្រើយនីយនឹងឯងហើយគុណចាស់ក៏សិលសមាធិបញ្ញាទៅឯចំណែកអត្តភាពហ្នឹងវាដូចជា ឧបករណ៍អីដែលយើងខ្ចីគេយកមកធ្វើក្បូតហ្នឹងទេ ដូចថា កបិតបថៅអីចឹងដែលយើងយកមកកាប់ឈើកាប់អស័យកាប់វัวចងធ្វើក្បូនហើយចឹងទៅ យើង សងកបិតបថៅទៅគេវិញ គឺអត់មានសម្គាល់ថា ជាទូខ្លួនយើងអីទេអានឹងគ្រាន់តែជាឧបករណ៍សម្រាប់សាងក្បូនទេទៀនសិលភាវនាអានឹងឯងដែលយើងចាំបាច់ត្រូវប្រើប្រាស់ឆ្លងទៅកម្មត្រើយនាយមិនមិនអាចអត់បានទេ ដល់ត្រើយនាយហើយអានឹងបានវាអស់កិច្ចដោយក្បូនសិលសមាធិបញ្ញានឹងអញ្ចឹងមិនអាចអត់បានទេពិតមែនតែយើងតាំងចិត្តលះត្រើយអាយនេះគឺឧបាទានខណ្ឌនឹងតែចាំបាច់ត្រូវតែមានក្បូនគឺអរិយមេអង្គ8នឹងឯងអានឹងគឺតែប៉ុណ្្នឹងទេឯចំណែកអត្តភាពនឹងមួយជាតិមួយជាតិដូចតែគ្នាទេ គឺត្រូវតែចោលនឹងយើងរៀនចោលឲ្យហើយ ក្រំតែថាយើងបានចេះដឹងទៅ យើងមិនចោលអត្ថប្រយោជន៍ទេគឺថា យើងប្រើប្រាស់ក្នុងការប្រព្រឹត្តព្រះមច្ឆរិយធម៌ដោយគុណម្ចាស់គង់នៅក្នុងពភ្នោះអញ្ចឹងមើលគឺព្រះអង្គប្រើទាំងអស់មិនប្រើទាំងអស់ដើម្បីនឹងសាងនៅព្រមយានយានដល់ប្រសើរហ្នឹងដែលហៅថាក្បូនហ្នឹងជាយានដល់ប្រសើរសម្រាប់ទៅកាន់ព្រះនិព្វានដែលមិនមាននៅ ឧបាទានខណ្ឌដែលមិនមាននៅសង្កតៈធัวដែលមិនមានជាតិជារាមរណៈអត់មានចាំបាច់ត្រូវការអ្វីពីក្នុងលោកនេះទេយើងវាចិត្តតែច្រឡំចឹងច្រឡំដល់ទៅថា វាត្រូវការទៅ វាត្រេកអរនៅពេលដែលបានមកអញ្ចឹងវាជាប់ជំពាក់ ពពុទ្ធិកាសម្ដែងក្នុងបៃដកលេខ29ថាអខៈជាតាសវេនន្តិសេចក្តីរីករាយនោះវាកើតមកពីមានសេចក្តីទុកក្នុងវត្តដាក់ហ្នឹងហើយអវិជ្ជា ដែលមិនបានកំណត់ដឹងទុកហ្នឹងវា ចាប់ប្រកម្មយកមកធ្វើជាខ្លួនយើងដោយអញ្ចឹងទៅវាត្រូវប្រកម្មហួងហែងបីបាច់មើលថែសពគ្រប់ិដ្ឋិមាននេះបញ្ហាកើតទៅជាអភិសង្ខារទាំងតតែងអត្តភាពថ្មីទៀតយើងខំប្រឹងមកជាតិនឹងសំបីដែលថា ទ្រព្យសម្បត្តិយើងទុកចាយ10ជាតិទៀតក៏មិនអស់ក៏ពិតមែនប៉ុន្តែមានមានបានអញ្ចឹងឯណាវាត្រូវអស់មួយជាតិនឹងទៅចាប់ផ្ដើមអត្តភាពថ្មី ហើយទទួលយកភារៈហ្នឹងមកធ្វើជាខ្លួនឯងទៀតហើយមិនថា ទេឆានគោកបែងរកប្រែតឬមនុស្សឬទេវតារូប ព្រំអរូបព្រំអីទេរវល់យកមកធ្វើជាខ្លួនឯងដើម្បីចិញ្ចឹមបីបាច់មើលថែរក្សាប្រកែប្រកម្មហូតដល់ឆ្លោះប្រកែកអីទៅក៏បានទាំងអស់ដោយសារតែការប្រកែប្រកម្មហ្នឹងគឺថាវារវល់ឯងឯងអញ្ចឹងដោយអវិជ្ជា ដែលអត់បានដឹងនៅអត្តភាពហ្នឹងឥឡូវយើងបានជួបព្រះអង្គហើយ គឺថាយើងត្រូវតែចូលឲ្យគៀរិតតែចិត្តឡើងចិត្តឡើងចឹងដូចជាគុណម្ចាស់នឹងមិនមែនចេះតែចង់សរសើរអីទេប៉ុន្តែអត់សរសើរមិនបានចឹងគឺគុណចាស់ចូលកម្មប្រភ្នោះប្រើប្រាស់ថ្ងៃនិងយប់ដើម្បីទទួលយកពុទ្ធិកាសិក្សាចេះដឹងហើយត្រូវតែអញ្ចឹងចឹងត្រូវតែអញ្ចឹងព្រោះរឿងទ្រព្យសម្បត្តិនៅ ក្នុងលោកនេះកើតជាតិណាក៏បានដែរគឺគ្រប់តែជាតិទាំងអស់ហ្នឹង មើលដូចព្រះចក្របាលគុណចាស់រំលឹកមើលកន្លែងហ្នឹងដែលគ្រូពេទ្យថាតល់តែសឹងទៅបានដាក់ឆ្នាំបានហើយលោកបានប្រព្រឹត្តនៅកិច្ចវត្តហ្នឹងធុតាំងជាវត្តហ្នឹងគឺលោកសមាទាននៃសច្ចិកាំងជាធុដងហ្នឹងគឺលោកអត់សឹងទេលោកបានតែអង្គុយគង់អង្គុយហើយក្រោកឈរដើរតែប៉ុណ្ណឹងអេរិយាប័ត្រលោកអត់មានសឹងទេហើយគ្រូពេទ្យថាតល់តែសឹងបានដាក់ឆ្នាំហ្នឹងទៅវាបាន ហើយព្រះចក្របាលលោកពិចារណាថាភ្នែកនឹងវាធ្លាប់មានរាប់ជាតិហ្នឹងជាតិណាក៏តែមានដែរគោក្របីកែឆ្មាក៏មានភ្នែកដែរនឹងឯងមានចោលមានចោលគ្រប់តែជាតិហ្នឹងដូច្នេះវាមិនមែនព្រោះហេតុតែដើម្បីភ្នែកហើយមកចោលការប្រព្រឹត្តធัวទេហើយមើលមើលរឿងកិច្ចវត្តហ្នឹងប៉ះសិនបើលោកដាក់ចោះទៅក៏លោក អត់មានទៅត្រូវអាបត្តិទុកតទុភាសិតអីគឺថា លោកមាន ទៅប្រព្រឹត្តកន្លងសិក្ខាបទអីណានេះគឺជាកិច្ចវត្តដែលប្រព្រឹត្តទៅដើម្បីសេចក្តីជាយាមណាក្នុងការលះបង់នៅកិលេសហៅថាធុដងធុដងណាធុតាំងគៈហ្នឹងប្រែថាដីជាយាមដកខាត់កម្ចាត់បងនៅកិលេសហើយលោកលោកធ្ងន់ក្នុងកិច្ចបរិបត្តិដែលបានជួបព្រះអង្គហើយលោកបាន ប្រព្រឹត្តនៅកិច្ចការងារហ្នឹងដែលព្រះអង្គទ្រង់ប្រទានជាកិច្ចវត្តនឹងមកអញ្ចឹងលោក មិនព្រមលោកមិនព្រមសឹង លោកថាភ្នែកហ្នឹងវាមានគ្រប់តិជាតិហ្នឹងដូច្នេះទីបំផុតលោកត្រូវលោកត្រូវងងឹតភ្នែកចឹងទៅបែកកប់ភ្នែកហ្នឹងដោយសារបាបកម្មឲ្យផលផងទេនឹងឯងត្រូវងងឹតភ្នែកហ្នឹងប៉ុន្តែជាមួយ គ្នាហ្នឹងសម្រាប់ព្រះអរហន្តជាមួយគ្នានឹងការដែលងងឹតភ្នែកហ្នឹង នឹងគ្រាន់តែលើកឡើងដើម្បីឲ្យឲ្យឃើញថាមានអង្គគំរូអញ្ចឹងណាលោកទូមានសក្ព្រមចារីដែលប្រព្រឹត្តធัวជាមួយនឹងលោកនឹងថានរកនឹងគឺជាផ្ទះនៃបុគ្គលដែលប្រមាទក្នុងធម្មបតតកថាគុណចាស់បានអានបានឃើញច្បាស់ហើយចក្តីនឹងតែយើងគ្រាន់តែរំលឹកត្រង់ដែលថារឿងអ្វីអ្វីតេតួងជីវិតរស់នៅ នឹងឯងគឺថាមានរោគយ៉ាងណាមានសុខភាពជានីអត់ឃ្លានមាន ក្រអីវាជារឿងវត្តសង្សារអញ្ចឹងអញ្ចឹងវាចេះតែមានមកហើយមិនអត់ទេក៏ប៉ុន្តែណែឥឡូវយើង បានជួបព្រះអង្គណែមើលមើលតើយើងយើងគិតថាព្រះពុទ្ធព្រះអង្គនឹងមិនស្មើនឹងមិនតលឹងមាសអីយ៉ាងម៉េចបានជាយើងចេះតែចោលព្រះអង្គនឹង គេណាពធัวព្រះអង្គនឹងដូចជាមិនសូវជាមានតម្លៃអីសោះអញ្ចឹងហើយយើងគិតគូរនៅក្នុងរឿងជីវិតហ្នឹងវាមានក្រអីជីវិតមានគ្រប់ទៅជាតិហ្នឹងហើយវាមុខតែចោលទៅទេបើយើងមិនបានជួបព្រះហើយវាមិនដឹងធ្វើម៉េចទេអាហ្នឹងប៉ុន្តែឥឡូវនេះមើលមើលពធัวទាំងយើងគិតមើលណាដែលមានព្រះសម្មាសម្ពុទ្ធតាមរយៈបត្រៃ3ដកនេះតាមរយៈព្រះអត្តកថាយើងបានសិក្សាពុទ្ធិកាទៅគឺព្រះអត្តកថាជួយបញ្យលនេះ នឹងឯងធម្មទានដែលធ្វើឲ្យពុទ្ធបរិស័ទយើង បានចេះដឹងពុទ្ធរិកានេះយើងទៅងាយរយណាដូច្នេះគឺថា មាន តែបញ្ញានេះហើយដែលនាំឲ្យយើងបានចេះដឹងទៅ បាននៅទីពឹងកុំឲ្យយើងចេះតែជឿជឿចិត្តដែលប្រកបទៅដោយកិលេសនេះគឺវាបោកស្រស់ស្រស់ហ្មងទៀតវាធ្វើឲ្យយើងសម្គាល់ថា មានលោកនេះគួរឲ្យយើងចង់រស់នៅចឹងទៅទៅតាមចិត្តនឹងវាប្រកបដោយលោភៈហើយនៅពេលណាដែលវាមានតោសៈមួម៉ៅក្តៅក្រហាយទៅវាថាលោកនេះមិនគួរឲ្យចង់រស់នៅ ពេលខ្លះកើតទុករឿងនេះរឿងនោះថាទៅធ្វើអត្តឃាតទៅទៀតចឹងណាដូច្នេះវាវាជារឿងចិត្តដែលគិតទៅចឹងឯងតែតាមពិតកាលណាបើលោកនឹងឯងប្រកាសជាសច្ចធัวដល់បញ្ញាហើយ គឺសច្ចធัวនឹងនាំមកនៅសេចក្តីសុខស្ងប់តែម្ដងចឹងប៉ុន្តែមិនស្រឡាញ់មិនស្អប់មិនកប់មិនទាស់មិនជាប់ជំពាក់ទេ គឺថាអ្វីអ្វីជារបស់ក្នុងលោក សម្រាប់សិក្សាទាំងអស់គឺថាមិនមែនសម្រាប់ឲ្យយើងគ្រប់គ្រងហួងហែងទេណាគឺសម្រាប់សិក្សាទាំងអស់គ្រប់រឿងទាំងហ្នឹងឯងហ្នឹងដែលយើងបានមកសិក្សាពធัวទៅ មានបញ្ញា ហើយដល់ទៅបានសិក្សាទៅវាជាប្រយោជន៍នាំឲ្យមានការចេះដឹងទៅជារឿងល្អសម្រាប់ជីវិតរបស់យើងវាមិនមែនរឿងល្អស្រាប់ស្រាប់ទេប៉ុន្តែដោយសារចិត្តនឹងបានដោយការចេះដឹងទៅវាទទួលរឿងអ្វីអ្វី ក្នុងជីវិតទទួលអារម្មណ៍អីអីមកគឺទទួលដោយយោនិសោមនសិកាទទួលដោយសតិបញ្ញា ដូចអញ្ចឹងគឺវាទៅជាអារម្មណ៍ល្អវានាំឲ្យមានទានវានាំឲ្យមានសិល ណាវានាំឲ្យមានមេត្តាករណានាំឲ្យមានសម្បថៈនាំឲ្យមានវិបស្សនាអញ្ចឹងមានរឿងអីអាក្រក់ទៀតបើសិតតែកុសលធម៌កើតហើយនឹង អត់មានអវ័យអាក្រក់ទេដូច្នេះគឺថា ការដែលពុទ្ធបរិស័ទយើងបាន ទទួលយកអវាទរបស់ព្រះសម្មាសម្ពុទ្ធនេះឯងយើងត្រូវរកកន្លែងហ្នឹងឲ្យឃើញព្រោះធម្មតាយើងតែងតែចង់បានអវ័យអវ័យល្អល្អសម្រាប់ជីវិតយើងក្នុងលោកប៉ុន្តែមើលមើល រឿងមិនល្អយើងអត់មានហៅរសោះវាចិត្តតែកើតមាននឹងឯងទៅតាមរឿងនឹងចឹងទៅវាតេតួងនឹងអកុសលចិត្តអ្នកដតីនោះខ្លះវាតេតួងនឹងអកុសលវិបាករបស់យើងខ្លះវាចិត្តទៅជួបរឿងមិនល្អទៅតាមនឹងដោយសារអីដោយសារយើងមិនបានអប់រំចិត្តឲ្យចម្រើនទៅដោយចំណេះដឹងឲ្យមានបញ្ញាដល់អញ្ចឹងគឺយើងចេះតែទន្ទឹងរង់ចាំរឿងល្អសម្រាប់ជីវិត ធ្វើបន់ធ្វើអីហ្នឹងចង់បានរឿងល្អយ៉ាងនេះរឿងល្អយ៉ាងនោះអត់មានចេះធ្វើបន់ដើម្បីលះបាបអីក្នុងចិត្តសន្តានអីអត់ទេបន់ក្នុងពុទ្ធសាសនាមានទិសដៅដើម្បីលះបាបប៉ុន្តែខ្លួនឯងចេះធ្វើបន់ប៉ុន្តែអត់ចេះលះបាប ចេះតែត្រូវការប្រាថ្នាឲ្យបានយ៉ាងនេះយ៉ាងនោះនឹងគឺមកអំទីវាជាប់ចិត្តនឹងរបស់ឲ្យជាទីពេញចិត្តរហូតដល់ទៅ វាក្របានពេកហើយវាចិត្តនឹងវាចង់ឆាប់ឆាប់ទៅ ជាបន់ស្រន់បួងសួងត្រូវការប្រាថ្នាឲ្យបាននឹងឆាប់ឆាប់ចឹងទៅចឹងនឹងឯងយើងវាចិត្តតែចង់បាននេះចង់បាននោះសពគ្រប់មិនមិនដែលបានគិតរួថាតើអ្វីជាខ្លួនយើងអ្នកបាននោះវាវាអត់បានរួកន្លែងហ្នឹងហើយព្រះអង្គបង្រៀនទាំងបង្រៀនឲ្យយើងរួថា តើខ្លួនយើងជាអ្នកបាននឹងវាជាស្អីក្រៅអំពីចិត្តដឹងអារម្មណ៍វេទនាសោយអារម្មណ៍មើលមើលមានយើងឯណាទៀតនឹងឯងហើយរូបដូចជាសាកសពអញ្ចឹងសំបីតែយើងនៅរស់ក៏មិនដឹងអីទាំងអស់រូបហ្នឹង ដោយឡែកពីរូបវាមានវិញ្ញាណដឹងនៅអារម្មណ៍វេទនាសោយអារម្មណ៍សញ្ញាចាំអារម្មណ៍ហើយកាលណាបើមានសតិប្បដ្ឋានដូចវេទនានុបស្សនាសតិប្បដ្ឋានចិត្តានុបស្សនាតេបដ្ឋានធម្មានុបស្សនាតេបដ្ឋានទៅវាមានខ្លួនយើងឯណាអ្នកដឹងអារម្មណ៍ហ្នឹងអភិធម្មព្រះអង្គសម្ដែងថាសារមណា ធម្មាពួកធัวដែលមានអារម្មណ៍ហ្នឹងគឺចិត្តនិងចេតសិកដល់ទៅបានដឹងចិត្តចេតសិកមិនមែនជាយើងទៅហើយវាគ្រប់កន្លែងហ្នឹងហ្មងចឹង វាវាគ្រប់ត្រង់ដែលអត់មានយើងខ្វះខាតអីហ្នឹងណាវាមានយើងអត់អីណាវាគ្រប់កន្លែងហ្នឹងណាបើវានៅ តែមានយើងក្នុងលោកហ្នឹងបានប្រមាណក៏មិនមិនគ្រប់ដែរណាចំណាត់ការអ្នកមានចិត្តតែមានទេប៉ុន្តែអ្នកគ្រប់ក៏អត់មានទេក្នុងពិភពលោកហ្នឹងបើតល់តែយើង បានមកប្រព្រឹត្តធម៌នេះអប់រំចម្រើនបញ្ញាទៅសិក្សាទៅរហូតដល់មកកំណត់ដឹងនៅ រូបធัวនាមធัวរូបធัวជាធាតមិនដឹងមហាភូតរូប4អីអីហ្នឹងហើយវាមានវត្ថុរូបជាទីអាស្រ័យនៃ នាមរស់នៅសប្ងៃហ្នឹងពុទ្ធបរិស័ទហ្នឹងគុណចាស់យើងហ្នឹងសពសត្វទាំងអស់ហ្នឹងបើអត់មានវិញ្ញាណដឹងអារម្មណ៍ទេមានបាននៅរស់ហើយណាអាពេទ្យវិញ្ញាណណោគឺស្លាប់បាត់ហើយវិញ្ញាណហ្នឹងត្រាស់ទៅនឹងឯងរូបរាងកាយនឹងគេបូជាមករំពេចនឹងឯងចឹងមួយថ្ងៃពីរថ្ងៃអីហ្នឹងគឺខ្លះគេមិនបានទុក មួយថ្ងៃពីរថ្ងៃផងវាបែកតិចទីដោយគ្រោះថ្នាក់ចរាចរអីចឹងទៅគេបូជា ភ្លាមភ្លាមទៅនឹងបាត់ភ្លាមចឹងទៅមើលមើលអានឹងរូបដែលជាធាតមិនដឹងឯចំណែកអាស្រ័យវត្ថុរូបឲ្យតែមានសតិរលឹករឿយរឿយកណាគុណចាស់នឹងបាននៅសេចក្តីសុខស្ងប់ត្រង់ដែលថាវាមានតែចិត្តដឹងអារម្មណ៍ទៀតដែលនៅរស់ហ្នឹងណា នៅរស់នឹងនៅមែនប៉ុន្តែ វានៅតែចិត្តដឹងអារម្មណ៍ទេតើមាននៅអញ្ញាណាហ្នឹងឯងពោតិកតតេសិទ្ធិរៈលោកសម្រាប់ព្រះអរហន្តត្រង់ធួអចិរੰវៈយ៉ាងកាយោហ្នឹងកាយនេះមិននៅយូរប៉ុន្មានឡើយលោកបានរូបកម្មដ្ឋានដល់ទៅព្រះអង្គសម្ដែងអបេតវិញ្ញាណោនិរដ្ឋังវៈកលិង្គរាលោកបាននៅអរូបកម្មដ្ឋាន ទោះជាកំពុងតែនៅរស់ក៏វាអត់មានខ្លួនលោកអ្នកនៅវិញ្ញាណដឹងអារម្មណ៍សោះដល់អញ្ចឹងទៅវាមានចាំបាច់ត្រូវការវិញ្ញាណអីដទៃបើវិញ្ញាណអីក៏វាមិនមែនខ្លួនលោកដដែលនឹងឯងវិញ្ញាណនឹងដឹងអារម្មណ៍ពីឋានសួគ៌មកវាមិនមែនខ្លួនលោកអ្នកដឹងវាមិនមែនខ្លួនលោកអ្នកបានដដែលគ្រាន់តែវិញ្ញាណហើយវិញ្ញាណទាំងអស់ដឹងអារម្មណ៍ហើយត្រូវតែរលត់ទៅនឹងឯងនឹងឯងទោះជាសន្មតថាមហាសិទ្ធិឬក៏ បរិជាឬក៏ជាទេវតាឬក៏ប្រព្រំយ៉ាងណាក៏ដោយគឺត្រឹមតែវិញ្ញាណដឹងអារម្មណ៍ហើយរលត់ទៅតែប៉ុណ្្នឹងឯងមានអ្នកណាដែលបានអីក្នុងលោកនឹងទៀតបើវាអត់មានអ្នកណាដែលបានអីទេឥឡូវវិញ្ញាណយើងនេះមានហើយតើចាំបាច់វិញ្ញាណអីទៀតឲ្យតែវិញ្ញាណឥឡូវហ្នឹងមិនមែនយើងទៅគឺគ្រប់ហ្មងកន្លែងហ្នឹងអញ្ចឹងបានថាអ្នកក្រក៏សបោហើយអ្នក មានក៏មានដែរប៉ុន្តែអ្នកគ្រប់ងាយទេណាដល់តែពុទ្ធបរិស័ទយើង ត្រូវចូលមកសិក្សាក្នុងពធទាំងសិក្សារូបធម៌និងនាមធម៌ទៅ វាអត់មានយើងជាអ្នកខ្វះខាតអីវាមានតែវិញ្ញាណដឹងអារម្មណ៍ហើយរលត់ទៅនឹងឯងនឹងជាអរូបកម្មដ្ឋាន ចឹងបានពុទ្ធបរិស័ទបាត់ពធัวសិក្សាអប់រំគឺថាមិនបានចេះដឹងអីក្នុងលោកនឹងដោយច្រើនដោយសពគ្រប់ក៏ដោយឲ្យតែបាន ចេះដឹងពីជីវិត ខ្លួនយើងហ្នឹងនឹងគឺចូលទៅក្នុង អ្នកប្រាជ្ញចូលទៅក្នុងបណ្ឌិតក្នុងអរិយវិន័យហើយដែលព្រះដែលមានវិភាព្រះអង្គទ្រង់សម្ដែងគឺថាចេះដឹងពីខ្លួនឯងចឹងនឹងឯងយើងវាចេះតែសម្គាល់ថាមានខ្លួនយើងចឹងទៅវាចេះតែខ្វះខាតវាចេះតែត្រូវការ ចឹងដល់តែយើង បានស្ដាប់ពធអប់រំបញ្ញាមិនដឹងជាថាខ្លួនយើងនឹងជាស្អីមើលមើលដែលជាអ្នកបានឬក៏ថាជាអ្នកខ្វះខាតអីអីទាំងអស់ហ្នឹងទោះជាសបាយក៏វាគ្រាន់តែ ជា នាមធัวដែលកើតឡើងហ្នឹងហើយទោះជាកើតទុកក៏វាជានាមធัวដែលកើតឡើងរលឹកសិក្សាឲ្យឃើញរឿយរឿយអញ្ចឹង ហើយមិនចាប់ប្រកម្មអាការសបាយអាការរីករាយអីអីនឹងយកមកធ្វើ ជាទូខ្លួនយើងឯងគឺជានាមធัวតែប៉ុណ្ណឹងទៅលះសកាយតិថិបានហើយរូបធัวនាមធัวគឺមានពិតបល័យថាអដ្ឋិគឺជាសភាវៈជាបរមត្តដែលមានពិត យើងងាយបានដឹងរបស់ដែលមានអញ្ចឹងទេណាដូចជាលឺនេះអញ្ចឹងឃើញទេ បើអត់មានពិតទេបានអីដឹងសម្លេងប៉ុន្តែវាមាន តែលឺហ្នឹងអូវាច្បាស់ចែងចឹងទៅអាត្មាអញអ្នកលឺទៀតវាអត់មានអញ្ចឹងប្រគល់អាការដែលដឹងសម្លេងហ្នឹងនៅលើចិត្តលឺតែប៉ុណ្ណឹងទៅធ្វើសវនកិច្ចរួចទៅគិតគិតវាមានពិតប្រកបប៉ុន្តែវាអត់មានអាត្មាអញអ្នកគិតទេ គឺចិត្តគិត ណាដែលឈ្មោះថាចិត្តដែលអត្ថកឹតអธิบายថាដឹងច្បាស់នៅអារម្មណ៍អញ្ចឹងអានេះឯងគឺជាធัวដែលមានបល័យហៅថាអត្ថិមានពិតប្រកបអញ្ចឹងហ្នឹងហើយនេះបានពុទ្ធបរិស័ទយើងរកទីពឹងរកសេចក្តីសុខស្ងប់នឹងបានដឹងការពិតទៅវាអត់មាន ចេះតែប្រព្រឹត្តទៅដើម្បីស្រឡាញ់ស្អប់កប់ទាស់ជាមួយនឹងលោកនេះទេចឹង នឹងឯងចម្រើនមេត្តាចិត្តវិញមានសេចក្តីសុខស្ងប់រក្សានៅសេចក្តីសុខស្ងប់តែប៉ុណ្្នឹងបានបានហើយអ្វីអ្វីផ្សេងផ្សេងទៀតគឺថាវាប្រព្រឹត្តទៅតាមធម្មតាធัวជាធម្មនិយមអាហ្នឹងឯងគឺថាវាមានការបែកធ្លាយទៅវាមានការប្រែប្រួលទៅអ្វីអ្វីវាអត់ទៀងទាត់ទេចឹងគឺមិនចេះតែទៅកើតទុកជាមួយ គ្នានឹងអ្វីអ្វីដែលប្រែប្រួលនឹងទេ ពីព្រោះនេះជាការពិតដែលប្រព្រឹត្តទៅនៃសង្ខារធោឃើញទេអាការដែលមិនទៀងហ្នឹងវាទៅជាអារម្មណ៍ដែលនាំឲ្យមានសេចក្តីស្ងប់ចិត្តមានវិបស្សនាកើតឡើងត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធព្រះអរិយសាវកពុទ្ធបានទៅហើយដល់យើងអត់មានបញ្ញាវាទៅជាទាស់ជាមួយនឹងអាការដែលមិនទៀងហ្នឹងយំរោអ្វីៗដែលប្រាត់ប្រាស់ទៅ ហើយអ្នកដែលមានបញ្ញាគេមកមានសេចក្តីសុខជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួននេះធ្វើទានជាមួយក៏បានកាន់សិលក៏បានស្ដាប់ធัวក៏បានគោរពបូជាក៏បាន ហើយទៅហួងហែងអ្វីអ្វីសពគ្រប់នឹងហួងហែងមិនបានដដែលនឹងវានាំឲ្យតែកើតទុកទេដូច្នេះអ្វីអ្វីត្រូវឲ្យទៅតាមធម្មតាធัวប្រឆាំងមិនបាន ទេ ជាមួយនឹងការពិត គឺត្រូវយកលោកនេះមកជាអារម្មណ៍នៃការសិក្សាទៀតល្អណាស់ណាយើងមើលឧទាហរណ៍ថាក្របស្លែងវាពុលប៉ុន្តែគេអាចយកធ្វើថ្នាំបាន ទៅណាហ្នឹងឯងអឺមើមក្ដួចក៏គេអាចយកមកធ្វើជាអាហារជំនួសបាយបានបន្សាប់ជាតិពុលអីហ្នឹងឲ្យអស់ទៅមើមអាចស្ពឹសហ្នឹងលមាស់ នឹងឯងពុលប៉ុន្តែគេយកដោះធ្វើឆ្នាំតិចបានអានឹងគឺលើកជាឧទាហរណ៍ដើម្បីបញ្ជាក់ឲ្យឃើញថាអ្វីអ្វីក្នុងលោកនេះបើយើងមិនចេះប្រើប្រាស់គឺមិនចេះអប់រំនៅចំណេះដឹងដោយយោនិសោមអ្នកសិកាមិនចេះពិចារណាមិនចេះសិក្សាហេតុផលទៅតាមសេចក្តីពិតទេ វាទៅ ជារឿងអាក្រក់សម្រាប់យើង វាទៅជាថាអាកោចឈិមាំងអ្នកដតីនឹងស្ដីថាបន្ទោសមើងងាយមើលថោកយើងអីចឹងទៅអវធិមੰងគេវាយគេបហាយើង ក្រុមគ្រួសារយើង អជានិមੰងគេផ្ចាញ់ខ្យាលយើងអាហាសេមេ គេយករបស់យើង ទៅជាអញ្ចឹងទៅហើយមិនស្ងប់រងាប់នៅពីវេរាទេបើយើងចងណិតចងពីអញ្ចឹងនឹងឯងទៅហើយយើងហួងហែងច្រើនម្លេះ នៅក្នុងលោកនេះនោះគ្រប់គ្រងតែសិលតែបានល្អទៅ ជាទីពឹងអប់រំចិត្តនឹងឯងឲ្យ បានស្ថិតនៅក្នុងអារម្មណ៍ល្អរបស់ ខ្លួនឯងទៅ គឺអ្វីអ្វីគឺត្រូវឲ្យបានដឹងថាវាជារបស់ក្នុងលោកនឹងឯងមិនមាន ខ្លួនយើងតែប៉ុណ្ណឹងទៅវាអស្ចារ្យណាស់ទៅហើយយើងត្រូវដោះស្រាយអញ្ចឹងយើងមិនអាចប្រឆាំងជាមួយគ្នានឹង សង្ខារលោកដែលមិនទៀងដែលប្រែប្រួល ដែលអស់ទៅសូន្យទៅនឹងបានទេលទ្ធផលនៃការប្រឆាំងគឺមានតែសេចក្តីទុកទេអាហ្នឹងឯងអាហ្នឹងបើយើង នៅជាមួយនឹងកិលេសយើងចេះតែប្រឆាំងជាមួយនឹងការពិតនឹងឯងតាមអំណាចអវិជ្ជាតណ្ហាបាទៀតនឹងចង់បានចេះចង់បានចោះអាហ្នឹងគឺវាជារឿងដែលនាំឲ្យមានសេចក្តីទុកគណា ជាមួយគ្នានឹងសង្ខារលោកយើងត្រូវតែមកខ្សែគប់ជាមួយនឹងបញ្ញា ដើម្បីឲ្យឃើញសេចក្តី ពិតយ៉ាងណាយ៉ាងណាហើយ មានសេចក្តីសុខស្ងប់ហ្នឹងឯងមិនមែនជារឿងដែលយើងត្រូវហួងហែង ជាមួយនឹងលោកនេះរឿងនេះតោះចិត្តរឿងនោះវាតោះចិត្តហើយកើតទុកដកដង្ហើមធំទៅអីចឹងទៅមកពីយើងអត់ស្គាល់លោកនេះដែលប្រព្រឹត្តទៅយ៉ាងហ្នឹង យើងចាប់យកមកហួងហែងទៅតាមអំណាចនៃចំណង់របស់យើងអានឹងឯងដែលត្រូវកើតទុកដូច្នេះយើងបានជួបពុទ្ធធម៌ប្រសងណាសពថ្ងៃនឹងឃើញគេស្លាប់អស់ទៅហើយទេហើយយើងបាននៅរស់ប៉ុណ្្នឹងហើយយើងគួរតែមានសេចក្តីសុខហើយចឹងគួរតែមានសេចក្តីសុខជាមួយនឹងជីវិតប៉ុណ្្នឹងនឹងឯងអានឹងដែលយើងបាននៅរស់នឹងណាយើងពិនិត្យមើលមិនគួរយើង មានគំនិតគិតខ្វះខាតវៃវៃផ្សេងផ្សេងហើយកើតទុកទេយើងប្រើប្រាស់របស់ដែលនៅមាននេះឲ្យសម្រេចជាប្រយោជន៍មានសេចក្តីសុខស្ងប់ទៅមានភ្នែកមើលបៃដកទៅមានតិចស្ដាប់ធัวទៅ មាន កាយវិចាគ្រប់គ្រងដោយសិលទៅវាគ្រប់គ្រាន់ណាស់ទៅហើយហើយតែបាននៅរស់អញ្ចឹងមើលមើលមានចិត្តអប់រំទៅដោយ សមថៈវិបស្សនាត្រូវថាអីទៀតប៉ុណ្ណឹង សំខាន់គឺថាកុសលទាំងអស់ហ្នឹងមកជ្រោមជ្រែងក្នុងការរក្សា នៅចិត្តនេះឯងរក្សាហ្នឹងគឺកុំឲ្យចិត្តហ្នឹងវា ទៅខ្សែគប់ជាមួយនឹងបាបអកុសលនិវរណៈទៅជាអ្នកបំរើបាបគឺត្រូវឲ្យចិត្តនឹងឯងប្រកបទៅដោយសតិសម្បជញ្ញៈប្រព្រឹត្តទៅ ជាសុខនៅក្នុងអារម្មណ៍របស់ខ្លួនឯងនឹងអញ្ចឹងនឹងឯងកុំឲ្យចិត្តនឹងវាវង្វេង បោកតែខ្លួនឯង ណាគឺបន្លំតែខ្លួនឯងនឹងគឺត្រូវឲ្យចិត្តនឹងឯងភ្លឺស្វាងឡើងសែបគប់ប្រព្រឹត្តទៅ ជាមួយគ្នានឹងបញ្ញានឹងទៅអាចបាន នៅ ទីពឹងក្នុងលោកយៈកុសលហើយនឹងលោកកតរៈកុសលអញ្ចឹងគឺក្នុងលោកនេះអត់មានអ្វីអាក្រក់សម្រាប់យើងទេ កាលណាបើអប់រំចម្រើនទៅដោយបញ្ញាទទួលយកគ្រប់រឿងទាំងអស់ មកជាអារម្មណ៍នៃការសិក្សាវាទៅជាអារម្មណ៍ល្អទាំងគ្រប់រឿងទាំងអស់នឹងឯងបានទៅជាឆ្នាំជាបាលរោគផ្លូវចិត្តសន្តានរបស់យើងទៀតផងដូចជាជារៀបជាធិមរណៈអីអីហ្នឹងបើយើងខ្វះយោនិសោមអ្នកចកាយើងត្រូវកើតទុកទៅជាមួយនឹងជារៀបជាធិមរណៈហ្នឹងតែដល់ទៅមានបញ្ញា បានទៅជាអារម្មណ៍នៃអភិនហបច្ចវេកណៈពិចារណា ទៅជាអារម្មណ៍នៃសេចក្តីស្ងប់ចិត្តមរណសតិឧបចារៈសមាធិជាបាតជាបតតឋាននៃវិបស្សនាអត់មានកើតទុកអត់មានប្រកែប្រកាន់អីទៅក្នុងសង្ខារធัวដែលមិនទៀងជាទុកជាអនត្តាជារៀបជាធិមរណៈអីហ្នឹងទៅជាអារម្មណ៍នៃសេចក្តីស្ងប់ចិត្តទៅវិញហើយមើលមើលដល់ថ្នាក់សេចក្តីស្លាប់ផង ដែលសត្វលោកតែងតែភ័យខ្លាចតក់ស្លុតទាំងមនុស្សទាំងទេវតាប៉ុន្តែបែរទៅជាអារម្មណ៍នៃសេចក្តីស្ងប់ចិត្តចម្រើនបញ្ញាអញ្ចឹងមានអីអាក្រក់សម្រាប់យើងទៀតអាហ្នឹងឯងដែលយើងបានមកសិក្សាក្នុងពុទ្ធសាសនានេះណាអ្វីអ្វីគឺថាបានមកជាឆ្នាំកម្ចាត់បងនៅដីຕົកតោមណោះក្នុងចិត្តសន្តាន បានទៅជាអារម្មណ៍ល្អទៅជារមណីយដ្ឋានជាទីរីករាយរបស់ចិត្ត ដោយមិនចាំបាច់ត្រេកអរជាមួយនឹងវត្ថុកាមគុណបច្ច័យ4អីអីហ្នឹងទេគ្រាន់តែប្រើប្រាស់ដើម្បីចិញ្ចឹមសិលដើម្បីប្រព្រឹត្តព្រះមច្ចរិយធម៌ប៉ុណ្ណឹងទេ តែចិត្តនឹងមិនមានឆន្ទរាគៈទៅខ្សែផ្សោយត្រេកអររីករាយអីជាមួយគ្នានឹងនឹងបច្ច័យ4ហ្នឹងទេអានឹងវាសម្រាប់តែរូបកាយទេវាដូចជាយើងចិញ្ចឹមគោ យើងឲ្យស្មៅគោឲ្យផឹកទឹកឲ្យដេកក្រោលអីអីចឹងទៅប៉ុន្តែយើងមិនមែនទៅបរិភោគស្មៅទៅដេក មួយគោអីណាយើងមានផ្ទះធំតនំខ្ពស់បាយទឹកស្អាតល្អត្រឹមត្រូវជាមនុស្សហ្នឹងហើយយ៉ាងណាមិញគឺ ថាបច្ច័យ4ហ្នឹងគឺយើងទំនុកម្រងសម្រាប់រូបកាយនេះដែលយើងប្រើប្រាស់នេះដែលប្រគុណចាស់ចូលកម្មភ្នោះហ្នឹងមើលមើលប្រើទាំងអស់តាំងពីចុងសក់ដល់បាតជើងប្រើប្រើ ប្រើរូបកាយនឹងឯងឲ្យប្រព្រឹត្តទៅ ក្នុងសិលឲ្យប្រព្រឹត្តទៅជាអារម្មណ៍នៃសមថៈប្រព្រឹត្តទៅជាអារម្មណ៍នៃវិបស្សនាបានទាំងអស់នឹងប្រើរូបកាយនឹងអញ្ចឹងគឺចាត់ចែងបច្ច័យ4នឹងសម្រាប់រូបកាយនឹងតែប៉ុណ្្នឹងទេឯចំណែកបហប្រតិប្រគុណម្ចាស់មកត្រេកអរជាមួយសិលជាមួយសមាធិជាមួយបញ្ញាឯណែមិនបានទៅត្រេកអរជាមួយនឹងបច្ច័យ4សម្រាប់រូបកាយទេគឺដូចជាម្ចាស់គោអញ្ចឹងមិនបានទៅបរិភោគ ជាមួយគោឯណាមិនមែនតែដេកមួយគោឯណាអត់ទេយ៉ាងណាមិញចិត្តហ្នឹងអញ្ចឹងគឺគ្រាន់តែប្រកបដោយញាណសង្វរៈគឺថាការសង្រួមដោយបញ្ញាហ្នឹងពិចារណាបច្ច័យ4ឲ្យលមមសម្រាប់រូបកាយតែប៉ុណ្្នឹងហើយ សភាពនៃចិត្តខ្លួនឯងហ្នឹងមករីករាយជាមួយនឹងអារម្មណ៍ដែលនាំឲ្យមានទានមានសារានិយៈព្រោះមានសិលមានសម្បថៈមានវិបស្សនារហូតដល់ទៅរីករាយនឹងព្រះនិព្វានជាអារម្មណ៍ឯណេះអត់មានមករីករាយជាមួយនឹងសម្បត្តិបច្ច័យ4សម្រាប់រូបកាយទេព្រះនិព្វាន ជាអារម្មណ៍រំលត់កិលេសហើយនឹងជាអារម្មណ៍នៃលោកកតរៈសុខលោកកតរៈ សុខនឹងគឺថាលោកតរវិបាកដែលមានព្រះនិព្វានជាអារម្មណ៍នឹងឯងហ្នឹងគឺសភាពនៃចិត្តដែលមានរមណីយដ្ឋាន ដែលជាអារម្មណ៍នៃសេចក្តីសុខស្ងប់វិជាប្រព្រឹត្តទៅដោយការមិនជាប់ជំពាក់ជាមួយនឹងអារម្មណ៍លោកីចឹងគណាមានអារម្មណ៍នៃសេចក្តីសុខស្ងប់មួយអង្គឯងម្នាក់ឯងគឺចិត្តតែមួយនឹងប្រព្រឹត្តទៅក្នុងផ្លូវនៃអរិយមគ្គផ្លូវនៃព្រះនិព្វានគឺមិន ជាប់ជំពាក់តេតិនជាមួយនឹងលោកនេះដែលនាំឲ្យខ្វល់ដែលនាំឲ្យរវល់ទេហួងហែងច្រើនទុកច្រើនអ្វីដែលធ្ងន់ត្រូវតែដាក់ចុះព្រោះវាឥតប្រយោជន៍ភារាហវេបញ្ចខន្ធាចឹងនឹងបើយើងចេះដឹងច្រើន ទៅ ប្រមូលសរុបមកពុទ្ធសាសនាបដៅទីអីថាអ្វីដែលធ្ងន់ឥតប្រយោជន៍ត្រូវតែដាក់ចុះអានឹងសង្ខេបឲ្យខ្លីមកចឹងចឹងក្នុងពុទ្ធសាសនាប៉ុណ្ណឹងព្រះអង្គបដៅប៉ុណ្ណឹងអ្វីដែលធ្ងន់ឥតប្រយោជន៍ត្រូវតែដាក់ចុះ នឹងឯងប៉ុណ្ណឹងព្រឹកទៅក្នុងសពបាបាសអករណੰក៏ទៅប៉ុណ្ណឹងកុសលាសោបសម្បទាក៏ទៅប៉ុណ្ណឹងសច្ចតប្រយោជន៍ប៉ុណ្ណឹងហ្នឹងក៏ទៅប៉ុណ្ណឹងគឺដាក់ចោះនៅរបស់ដែលធ្ងន់ឥតប្រយោជន៍គឺដែលជាភេរៈហ្នឹងកិលេសភេរៈអភិសង្ខារភេរៈខណ្ឌភេរៈទាំងអស់នោះសិតតែជារបស់ធ្ងន់ត្រូវដាក់ចោះហើយទៅតាម ព្រមយានគឺអរិយមគ្គនឹងឯងទៅកម្មព្រះនិព្វានដែលអត់មានត្រូវការអ្វីពីលោកនេះទេអញ្ចឹងពុទ្ធបរិស័ទយើងកាលណាបើស្ដាប់ពគួរបានចេះដឹងណា អ្វីដែលត្រូវរក្សាមិនមែនជាការហ៊ូងហែងទេមានលក្ខណៈផ្ទុយគ្នាពីការហ៊ូងហែងដោយតណ្ហាបាទានប៉ុន្តែរក្សា រក្សាអីរក្សាចិត្តដោយសិលសមាធិបញ្ញាដោយយើងរក្សាសិលអញ្ចឹងមិនមែនហួងហែងទេប៉ុន្តែជាឈ្មោះនៃសតិដែលតតគ្នានឹងឯងប្រព្រឹត្តទៅដោយសេចក្តី មិន ប្រមាទសាតតិកានឹងតគ្នានឹងលក្ខណៈដែលត្រូវរក្សានៅកុសលធម៌គឺព្រះអង្គត្រាស់ថា ចិត្តតាំងរខេថមេធេវីអ្នកប្រាជ្ញហ្នឹងមិនមែនបកលល្ងងខ្លៅទេបានធ្វើកិច្ចការងារគឺការរក្សាចិត្តរក្សាចិត្តហ្នឹងគឺរក្សាឲ្យស្ថិតនៅក្នុងកុសលធម៌ឲ្យ ប្រព្រឹត្តទៅជាសេចក្តីសុខនឹងឯងដែលត្រូវរក្សាអ្វីអ្វីផ្សេងផ្សេងទៀតវាដូចជាថា លោកទៅវាក្តៅអញ្ចឹងយើងនៅតែលោកចាប់ធ្វើអីចក្ខុងអតិតតាំងរូបាអតិតតាចក្ខុវិញ្ញាណังអតិតតាំងសិតទៅរបស់ក្តៅបើចាប់ទៅវាក្តៅ ដោយរាគៈទោសៈមោហៈវាក្តៅដោយជាតិជារាមរណៈវាក្តៅដោយសេចក្តីសោកក្តីសឹកសួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់អញ្ចឹងគឺព្រះអង្គទ្រង់សម្ដែងអតិតបរិយាយសោតហ្នឹងគឺមិនចាប់ទេកាលណាបើមិនចាប់វាត្រូវតែលះបង់នៅរបស់ក្តៅដែលជាទុក្ខនឹងឯងព្រះនិព្វានដែលជាបរមសុខមិនមានសេចក្តីប្រកាន់មិនមានការហួងហែងអញ្ចឹងពុទ្ធបរិស័ទយើងមានសេចក្តីជ្រះថ្លាអប់រំចម្រើនស ឋិដ្ឋានវិបស្សនាបានជាឧបការៈទំនុកបំរុងដល់ទានដល់សិលដល់សមថៈដល់ការចម្រើនវិបស្សនាតតទៅទៀតការដែលយើងមានជីវិតរស់នៅសប្ថ្ងៃមានចិត្តចេតសិករូបឃើញទេហើយអ្នកដតីក៏ចិត្តចេតសិករូបមានអីដែលយើងត្រូវរស់នៅឲ្យកើតទុកជាមួយគ្នាគឺណាបើខ្លួនយើងក៏ទៅចិត្តចេតសិករូប តាមបរមត្តវាអត់មែនជាខ្លួនយើងទេគ្រាន់តែសន្មត់ទេឬក៏ថាទិដ្ឋិវាទៅចាប់យកមកធ្វើជាខ្លួនយើងនឹងគ្រប់តែអត្តភាពមកហើយចោលទៅគ្រប់តែជាតិនឹងមកប្រកម្មជាតិនឹងជាខ្លួនយើងតែប៉ុណ្ណឹងតិចទៀតចោលទៅទៀតហើយគ្មានយកអីទៅខ្លួនឯងបានទេ គឺនៅតែចិត្តចេតសិករូបដដែលតែប៉ុណ្ណឹងទេទោះជាប្រកម្មក៏ដោយ ហើយអ្នកដតីក៏តែប៉ុណ្ណឹងចឹងគ្មានយកខ្លួនអ្នកដតីពីណាក្រៅតែពីទឹកថែកើតឡើងចាប់ប្រកម្មចិត្តចេតសិករូបនឹងតែប៉ុណ្ណឹងឬក៏យើងនិយាយដោយសន្មតគ្នាតែប៉ុណ្ណឹងស្មើគ្នាទេដោយសាមញ្ញលក្ខណៈសាមញ្ញលក្ខណៈប្រែមកថាលក្ខណៈស្មើគ្នាចឹងប៉ុណ្ណាលក្ខណៈស្មើគ្នាគឺក្នុងសមសណញ្ញានឬក៏ត្រៃលក្ខណញ្ញានដូច ឈ្មោះវត្តគុណចាស់ត្រៃលក្ខណញ្ញាណនៅតកែវអញ្ចឹងអានឹងគឺជាបញ្ញា ដែល បានដឹងត្រៃលក្ខឬក៏សមសណញ្ញាណគឺបញ្ញាដែលដឹងអនិច្ចំទុក្ខំអនត្តានឹងឯងគឺថាជាធัวស្មើគ្នាគ្រប់សង្ខារធัวទាំងអស់កណាគុណចាស់ពុទ្ធបរិស័ទយើង អាស្រ័យនឹងវិបស្សនាចឹងគឺជាជាធัวដែលមានឧបការៈ ដល់ទានសិលសម្បថៈនឹងក្រៃលែងទៅណាស់ហើយធ្វើឲ្យជីវិត រស់ នៅ ជាប្រកដីនឹងមានសេចក្តីសុខច្រើនទៅដោយសារតែកុសលធម៌នឹងកើតឡើងតែកាលណាពុទ្ធបរិស័ទយើងបំពេញកុសលធម៌ច្រើនទៅច្រើនទៅគឺរឿងល្អក៏ចិត្តតែច្រើនដែរមិនរឿងល្អនឹង នៅឯណាមកពីណាទេរឿងល្អនឹងដោយសារចិត្តល្អនឹងទេតើតែកាលណាចិត្តល្អតែកាលណាចិត្តស្ងប់រឿងអ្វីៗក៏ល្អដែរ ចឹងបានថាសេចក្តី សុខស្ងប់មានយើងចេះតែនៅកវាយកវល់នៅប៉ះពាល់នៅលូកភ្លើងឲ្យតលាក នៅឲ្យកើតទុកធ្វើអីទៀតរឿងធម្មតាក្នុងលោកទេអ្វីអ្វីសុទ្ធតែជាការ ពិត100%មិនបាច់យើងកើតទុកមិនសុខចិត្តមិនបាច់យើងកវាយកវល់ក្រែងលោវាដោយថា ខ្វះខាតមិនគ្រប់ គ្រាន់មិនត្រឹមត្រូវអីទេមិនមិនចាំបាច់សង្ស័យងឿងឆ្ងល់ទៅជាមួយគ្នានឹងគ្រប់រឿងទាំងអស់សត្វតែតេតួងនឹងចិត្តចេតសិករូបត្រឹមត្រូវ100%តែរឿងអ្វីៗដែលកើតមានក្នុងលោកលែងចោលទៅ បើវាត្រឹមត្រូវហើយអានឹងវាតលបញ្ញាទៀតលែងចោលទៅហើយមកនៅជាសពជាមួយនឹងអារម្មណ៍របស់ខ្លួនឯងហ្នឹងគឺចិត្តហ្នឹង ដែលមានអារម្មណ៍នាំឲ្យមានទានមានសិលមានសេចក្តីសុខស្ងប់ត្រជាក់មើលមើលសេចក្តីសុខមាន ហើយចិត្តតែរស់នៅឲ្យកើតទុកធ្វើអីសេចក្តីស្ងប់មានហើយចិត្តតែរស់នៅឲ្យខ្វាយខ្វល់រវល់ធ្វើអីហើយអ្នកណាគេមកសងយើងអ្នកណាមកទទួល ខុសត្រូវរឿងនឹងសម្រាប់យើង បើយើងមិនព្រមសុខទេឃើញទេនឹងឯងតើអ្នកណាគេសុខជំនួសយើងបានហើយបើយើងចិត្តតែមួម៉ៅក្តៅក្រហាយកើតទុក្ខ អ្នកណាគេមកកើតទុកជំនួសយើងទាំងអាការកើតទុករបស់យើងនឹងដោយការធ្វើទុកក្នុងចិត្តខុសទៀតកុំកុំច្រឡំថាយើងត្រូវហើយកើតទុកអត់ទេឲ្យតែកើតទុកផ្លូវចិត្តគឺសិតតែគំនិតខុសទាំងអស់ខុសពីការពិតណាហ្នឹងឯងឲ្យតែកើតទុកគឺគឺអត់មែនរឿងយើងកើតទុកនឹងត្រូវទេគឺយើងគិតខុសរឿងចឹងមកពីយើងអត់ព្រមទទួលយក អ្វីអ្វីដែលជាការពិតនឹងមានភាពត្រឹមត្រូវ100% អ្វីអ្វីមានហេតុគេត្រឹមត្រូវណាមិនបាច់យើងងឿងឆ្ងល់មិនបាច់យើងសង្ស័យក្រែងលោថាវាមិនត្រឹមត្រូវវាមិនយុត្តិធម៌អីអីសម្រាប់យើងសម្រាប់អ្នកណាទេចឹងចូលឲ្យដល់បរមត្តធម៌កុំឲ្យនៅជាប់តែនឹងរឿងយើងរឿងគេគេធ្វើនេះគេធ្វើនោះដល់អញ្ចឹងទៅវាដូចជាអន់ណាស់វាដូចជាចាញ់គេណាស់វាដូចជាល្ងងណាស់យ៉ាងម៉េចជាម៉ាតវ៉ាររឿងកុំឲ្យគេថាយើងល្ងងអត់ដឹងអីអីអីអញ្ចឹងទៅវាបានតែរឿងទុកវាបានតែរឿងត តតាំងគ្នាអញ្ចឹងទៅវាឆេះសន្ធោសន្ធើទៅ នៅអាអាភ្លើងកំហឹកហ្នឹងហើយតែកាលណាខឹងធ្វើនៅអំពើដែលមិនគួរធ្វើតែខ្លួនឯងហ្នឹងកាលដែលមិនតាមខឹងគិតថាមិនគួរធ្វើទេវៃវៃទាំងអស់ហ្នឹងប៉ុន្តែដល់ពេលខឹងធ្វើទៅកើតទាំងពាក្យសម្ដីហ្នឹងក៏បរោសវាចាអកប្បកិរិយា មុខមាត់ពួរសម្បុរនិងកាយកម្មអីអីហ្នឹងចេះតែប្រព្រឹត្តទៅបានទាំងអស់ដោយអំណាចនៃការខឹងក្រោតហ្នឹង ឃើញទេគឺថាធ្វើនៅអំពើដែលគួររង្គៀសអំពើដែលមិនគួរធ្វើចេះធ្វើទៅកើតណា ដូចជាវារឿងយើងខឹងគេស្អប់គេអីហ្នឹងតាមចិត្តធម្មតាអត់មាននរណាគួរខឹងគួរស្អប់ទេប៉ុន្តែដល់ទៅពេលទោសៈកើតឡើងវាឃើញតែគួរឲ្យខឹងគួរឲ្យស្អប់អញ្ចឹងណាគួរឲ្យនិយាយអញ្ចេះគួរឲ្យនិយាយអញ្ចោះរឿងមិនល្អពីអ្នកអតីធ្វើអញ្ចេះធ្វើអញ្ចោះបញ្ចុះបន្សោបឈឺចិត្តអីអីអញ្ចឹងទៅដោយអាកប្បកិរិយាពាក្យសម្ដីនិយាយយ៉ាងម៉េចឲ្យគេឈឺចិត្តអីអីអញ្ចឹងចេះទៅរួចដែរតែដោយអំណាចនៃទោសៈដែលកើតឡើងហ្នឹង ចង់ឈ្នះអ្នករតីដោយការដែលមានពីវេរីវាមានបាននៅសេចក្តីសុខស្ងប់អីមើលមើលដូចប្របាទអាជាតិសតោអញ្ចឹងធ្វើអីបរិជាមិនបានទេព្រះអង្គពាក់ណិតស្បែកប្របាទជន់លើលៀនបច្ច័យដីខ្លួនឯងជាអ្នកយាមប៉ុន្តែចងពីនឹងព្រះអង្គទៀតអានឹងអាយុឈ្នះដោយការចងពីឬក៏ដូចជារឿងនាងយកេណីដែលចូលទៅនឹងមេកោដែលសម្លាប់ព្រះពាយៈ ប្របាទពុកសាតេសពពុទ្ធៈចតថេហើយនឹងតេមពាថៈអីអីហ្នឹងសត្វតែបុគ្គលពងខ្ពស់ព្រះរហន្តព្រះអនាគាអីឯណោះហ្នឹងឯងចឹងអាហ្នឹងគឺចងពីពីជាតិមុនមកណាចឹងដែលគេសបាយរីករាយជាមួយហើយគេប្លន់យកគ្រឿងអលង្ការនៅនឹងខ្លួនខ្លះខ្លះហ្នឹងចាប់ដៃចាប់ជើង ហើយច្បាច់ក៏នាងនឹងលៀមភ្នែកសម្លឹងខឹងចងពីមកតែមកទៀតអានឹងរឿងដែលយើងចង់ឈ្នះអ្នកដតីដោយពីយើងត្រូវយកចាញ់ដោយមេត្តាវិញគេថាយកចាញ់ដោយមេត្តាមិនមែនចាញ់ដោយល្ងងទេណាចាញ់ដោយមេត្តានឹងល្អណាស់របៀបដូចជាមេត្តាដែលដែលសុកចិត្តចាញ់កូនខ្លួនឯងកូនតូចអញ្ចឹងណាណែ ដល់តែពេលសម្លុតអីខ្លះទៅវាយអីខ្លះទៅប៉ុន្តែកូននឹងនៅតែស្រែកនៅតែយំត្រូវតែចាញ់កូនអញ្ចឹងត្រូវតែលួងកូនវិញអញ្ចឹងឯងនឹងឯងអានឹងឯងគឺថាចាញ់ចាញ់កូននឹងចាញ់ដោយមេត្តាចាញ់ដោយមេត្តា គឺថាវាមានមេត្តាពីក្នុងមកអញ្ចឹងត្រូវតែលួងលោមរបស់ឯកូននឹងឯងប៉ុន្តែលទ្ធផលឃើញទៅ ជាពោជៈនិយៈបុគ្គលរបស់កូន ដែលកូននឹងនឹករលឹកឃើញមានភាពកក់ក្ដៅជាមួយនឹងម៉ែឪនឹកឃើញខ្លួនឯងនឹងកាចនឹកឃើញខ្លួនឯងនឹងខូចយំត្រំជើងទានេះទានោះម៉ែឪចិត្តទៅរួមកឲ្យទៅ អ្នករតីមើលទៅគេថាអើអញខ្នាញ់ដល់ហើយកូនវានឹងវាតម្រើសអីចេះចោះអីចឹងទៅប៉ុន្តែទឹកចិត្តម៉ែឪនោះវាច្រើនពុនពេកទៅណាទេអានឹងឯងយើងមិនបានគិត ដល់ដល់មេត្តាចិត្តជាមួយនឹងកូនចៅយើងយើង អាចទាស់នឹងអ្នកដទៃប៉ុន្តែរឿងពោជនិយបុគ្គលមេត្តាបិតា ទៅ ជា ព្រះអរហន្តរបស់កូនប្រុសស្រីហ្នឹងគឺរឿងហ្នឹងរឿងហ្នឹងបើមិនអញ្ចឹងទៅជាព្រះអរហន្តរបស់កូនយ៉ាងម៉េចក៏បានចឹងអាហុណៃយាចៈបតាណាំងហ្នឹងអាហ្នឹងខ្ញុំមិនណាគ្រាន់តែចង់លើកឧទាហរណ៍ថា សុខចិត្តចាញ់ដោយមេត្តានឹងគឺថាមានសេចក្តីសុខទេតើចឹងហើយនឹងបានទៅជាគំរូល្អសុខស្ងប់តិចមិនបង្ករឿងឆ្លោះប្រកែកតោះតេងអីឲ្យក្តៅក្រហាយទៅទាំងអស់គ្នាទេរឿងក្នុងលោកនឹងមេត្តាជាគ្រឿងត្រួតត្រងលោកចឹងព្យាបាទជាគ្រឿងដឹកបំផ្លាញលោកនេះ ហើយប្រកាសណាពុនចាស់ហើយរឿងក្នុងលោកនឹងរឿងអីក៏ចិត្តតែកើតមានដែរវាតេតួងនឹងអកុសលចិត្តអ្នកដតីហើយនឹងអកុសលវិបាករបស់យើង វាមិនមែនឯងឯងអ្នកដតីមកធ្វើយើងទេណាវាតើមាន អកុសលវិបាកដោយការឃើញរូបនឹងឃើញហើយបានដឹងរឿង ឮហើយបានដឹងរឿងដឹងក្លិនដឹងរសដឹងថោថពៈហើយបានដឹងរឿងណែអាការឃើញការឮដឹងក្លិនដឹងរសដឹងថោថពៈនេះសិតតែអកុសលវិបាកឬក៏កុសលវិបាក ហើយបើថារូបសម្លេងកិនរូបហត្ថពៈនឹងល្អអានឹងគឺថាការឃើញជាដើមនឹងជាកុសលវិបាកហើយបើថារូបជាដើមនឹងវាមិនល្អអាការឃើញជាដើមនឹងជាអកុសលវិបាកវាត្រូវតេតួងនឹងនឹងខ្លួនយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួនណា នឹងឯងមិនមិនមែនតែយើងចេះតែទម្លាក់កំហុសដែលត្រូវខឹងដែលត្រូវស្អប់ទៅរោគអ្នករតីរឿងអីទេគឺថាយើងឃើញហើយបានយើង ដឹងរឿងដូចគេមិនរវល់នឹងយើងគេមានភាពតោះតើយគេប្រងើយគេងាកមុខចេញគេស្ដោះទឹកមាត់ឆ្វើយអីអីហ្នឹងណាហើយយើងដឹងថាគេមើងងាយយើងប៉ុន្តែយើងភ្លេចអចក្ខុវិញ្ញាណដែលឃើញហ្នឹងណាអកុសលវិបាកណា ដែលវាកើតឡើងហ្នឹងហើយបានឲ្យឃើញរូបហ្នឹងណាហើយបានយើងដឹងរឿងអញ្ចឹងហើយយើងចោលចក្ខុវិញ្ញាណហ្នឹងទៅឯណាបើអត់ចក្ខុវិញ្ញាណហ្នឹងទេធ្វើម៉េចយើងដឹងរឿងហ្នឹងអាហ្នឹងឯកាលណាបើយើងដឹងអញ្ចឹងជាការអប់រំចិត្តល្អណាស់ វាជារឿងតាក់ទងនឹងអកុសលវិបាករៀងរៀងព្រះអង្គរៀងរៀងខ្លួន គ្រប់គ្រាគ្រប់ពេលវេលាទាំងអស់ឲ្យតែសោតទៅវិញ្ញាណកើតឡើងគឺថាលឺលឺលឺលឺគ្រប់ពេលលឺទាំងអស់មិនដែលលឺណាមិនមែនជាវិបាករបស់កម្មទេសោតទៅវិញ្ញាណកើតឡើងសិតទៅវិបាករបស់កម្មទាំងអស់រួចទៅបានមโนទ្វារវិធ័យចិត្តដឹងរឿងអញ្ចឹងមើលមើលតើយើងត្រូវទៅរੂរឿងឆ្លោះប្រកែកតោះតេងអ្នកដតី ចាប់ទោសចាប់កំហុស1 2 3រឿងអីទីបំផុតណាគឺសញ្ញតានឹងបានប្រកាសឡើងណាអត់មានអ្នកដតីក្នុងរូបទេអត់មានអ្នកដតីក្នុងសម្លេង ទេ សូន្យនៅក្នុងលោកនៃអរិយវិន័យមាននរណាធ្វើអីយើងបានតែចិត្តគិតនឹងថាអ្នកនេះថាអ្នកនោះធ្វើចេះធ្វើចោះតែក្នុងលោកច្មោះទេណាក្នុងលោកអណ្ដាតក្នុងលោកកាយអត់មាននរណាទាំងអស់មានតែចិត្តគិតក្នុងមโนទ្វារតែប៉ុណ្្នឹងឯង ហើយបើអត់មានអ្នកណាធ្វើអីយើងអញ្ចឹងមកជីវិតមកហើយមកសង្សារវត្តមកហើយចេះតែគិត ស្រឡាញ់ចេះតែគិតស្អប់នឹងមើលមើលតាទេទៅអញ្ចឹងណាប៉ុន្តែយើងអត់ជឿធัวយើងអត់ជឿធัวទេតលតែមាន បញ្ញា ខ្លួនឯងមកបានដឹងថាមែនអត់មានអ្នកណាទាំងអស់ក្នុងโลกនេះអត់មានអ្នកណាទាំងអស់ឯងហ្នឹងវល់អង្គុយខឹងដេកខឹងដេកមិនលក់ គឺថាវាមានអ្នករតីឲ្យខឹងឲ្យស្អប់អញ្ចឹងទៅគេណាហើយប្រគួរប្រាប់អត់ជឿទេ ដឹងតែមានអ្នករតីមែនអញត្រូវតែខឹងអញត្រូវតែឆ្លោះអញត្រូវតែប្រកែកកម្ឲ្យគេថាអញអន់អញសក់ចិត្តធ្វើជាមនុស្សខ្លាំងអាណាថាអញកាចថាទៅអីអីចឹងទៅត្រូវទៅឆ្លោះត្រូវទៅតវ៉ាអានឹងឯងដែលយើងចង់ឈ្នះដោយពីវេរាទៀតជាយ៉ាងវេរាំងបសៈវតិនឹងឯងទាំង ទុក្ខំសេតិបរាជិតោអ្នកឈ្នះតែងជួបប្រទេស នៅពីអ្នកចាញ់ដែលជាទុកឲ្យតែមានការប្រជែងគ្នាឧបសន្តោសុខំសេតិហេខ្វាជាយៈបរាជិយ៉ាងគឺព្រះអរហន្តដែលស្ងប់រងាប់ទាំងកំចាត់បង នៅការឈ្នះនិងការចាញ់យើងឲ្យតែរក្សាចិត្តឲ្យជាសុខបានហើយ មិនមិនខ្វល់នឹងស្អីទៀតទេណាអ្វីៗវាជាការពិតក្នុងโลกនេះណាមួយរឿង វិបាកដែលប្រព្រឹត្តទៅតាមកម្មយើងទៅប្រឆាំងជាមួយកម្មមិនបានជីវិតយើងក្តីជីវិតអ្នកដតីក្តីកូនប្រុសកូនស្រីក្តីមើលមើលវាមានស្អីដែលមិនត្រឹមត្រូវបើវានៅលើកម្មជាបច្ច័យហើយហ្នឹងមួយទៀតឧបនិស្ស័យអធិស្រ័យនៃមនុស្សផ្សេងផ្សេងគ្នាហើយចាំបាច់យើងទៅចាត់ចែងហួងហែងកើតទុកមិនសក់ចិត្តអី បើនៅលើ បរមត្តធัวទានអធិស្រ័យឧបនិស្ស័យហ្នឹងវានៅលើចិត្តចេតសិកដែលសន្សំក្នុងសន្តានមួយអង្គមួយអង្គម្នាក់ម្នាក់ធ្លាប់កើតក្នុងវត្តសង្សារធ្លាប់ខ្សែគប់នៅ ក្នុងភូមិណាសាសនាណាគឺថាវាសន្សំក្នុងសន្តាននឹងមកជាការពិតទៅដោយចិត្តនិងចេតសិក ដូច្នេះគឺការដែលយើងបានប្រគល់អ្វីអ្វីនឹងឯងទៅលើបច្ច័យមានកម្មមានឧបនិស្ស័យអីចឹងទៅ វាអត់មានរឿងអីដែលសម្រាប់ទុកឲ្យយើងខ្វាយខ្វល់ថាអីយើងមិនហួងហែងទៅក្រែងលោវាអញ្ចែយើងមិនចាត់ចែងទៅក្រែងលោវាអញ្ចោវាខុសវាខូចវាមិនត្រឹមត្រូវអីអត់ទេអត់ចាំបាច់យើងភ័យព្រួយបារម្ភទេអ្វីអ្វីក្នុងโลกនេះមានបច្ច័យចាត់ចែងមានធម្មនិយមដែលប្រព្រឹត្តទៅនឹងឯងគ្រប់គ្រងយ៉ាងត្រឹមត្រូវ មិនមានអ្វីដែលកើតឡើងខុសអំពីបច្ច័យទេអ្វីដែលកើតឡើងហើយសត្វតែស្ថិតនៅក្នុងអនិច្ចំសង្កតੰបដិច្ចសមុប្បន្នੰខយៈធម្មំវិយៈធម្មំវិរៈកធម្មំនិរោធធម្មន្តិ គឺថាត្រឹមត្រូវទាំងអស់ទាំងអ្វីអ្វីមាន ការវិនិច្ឆ័យទៅជាម្ចាស់អស់ទៅសូន្យទៅនឹងឯងអត់ចាំបាច់យើងទៅចាត់ចែងហួងឯងខ្វល់ទេគឺថាប្រឡែងចោលអញ្ចឹងទៅហ្មងទៀតគឺថាការលះបង់នេះជាឧបាយមួយសំខាន់ណាស់ដោះស្រាយបាននៅគ្រប់បញ្ហាទាំងអស់យើងមកសុខជាមួយនឹងការរសា ចិត្តតែប៉ុណ្្នឹងឯងទៀតហើយការរសាចិត្តនេះគឺបានអារម្មណ៍ក្នុងលោកនឹងឯងរឿងរ៉ាវទាំងអស់ប្រកបឡើងជាសេចក្តីពិតនឹងឯងទៀតអារម្មណ៍ដែលយើងលះបង់នោះក៏ជាអា រម្មណ៍នៃការរក្សាចិត្តនឹងឯងមិនអារម្មណ៍ដតីអីណាផ្សេងទៀតទេអារម្មណ៍ទូទៅទាំងអស់គឺអារម្មណ៍ដែលបានប្រកាសឡើងជាអារម្មណ៍នៃការសិក្សាគឺថាជាគ្រូជាមេរៀនមិនមែនសម្រាប់យើងគ្រប់គ្រងខ្លួនឯងទេសម្រាប់តែចម្រើនបញ្ញាតែប៉ុណ្ណោះដូចយើងចូលរៀនសាលាអញ្ចឹង យើងមិនមែនទៅនៅសាលាឯណាឧបករណ៍នៅក្នុងសាលាក៏មិនមែនយើងទៅហួងហែងរបស់យើងឯណា យើងទៅសាលាដើម្បីរៀនឲ្យចេះឧបករណ៍សម្រាប់បង្រៀនហ្នឹងក៏សម្រាប់យើងរៀនឲ្យចេះដល់ពេលចេះហើយឡើងថ្នាក់ទៅ ទៅណាទៅទៅ អានឹងវាអញ្ចឹងលោកនេះដូចជាសាលារៀនអញ្ចឹងអ្វីអ្វីទាំងអស់គ្រប់រឿងរឿងដែលយើងគិតថាល្អក៏ដោយមិនល្អក៏ដោយកុំឲ្យ គិតថារឿងរបស់យើងវាជារឿងដែលសម្រាប់យើងរៀនអញ្ចឹងទៅវិញទៅ គឺថានៅក្នុងមជ្ឈិមបដិបទាចម្រើនបញ្ញាមិនមែនរឿងសម្រាប់យើងស្រឡាញ់មិនមែនរឿងសម្រាប់យើងស្អប់ទេមិនមែនរឿងសម្រាប់យើងចាប់យកមកធ្វើជារបស់យើងទេសម្រាប់តែឲ្យបានចេះដឹងថ្នាក់បរិញ្ញា ហៅថាញាតបរិញ្ញាតៃរណបរិញ្ញានិងបហានៈបរិញ្ញាបានបរិញ្ញានឹងទៅកម្មព្រះនិព្វានលះបង់លោកនឹងទៅហើយមានចាំបាច់យល់អីពីលោកនេះលោកនេះទុកជាសាលារៀនតែប៉ុណ្្នឹងទេគ្រប់យ៉ាងទាំងអស់សម្រាប់ពិសោធន៍សម្រាប់បាននៅការចេះដឹងថ្នាក់បរិញ្ញានេះឯងទេបរិញ្ញានឹងគឺជាការអប់រំចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រការទេ ញាតបរិញ្ញា ដឹងនាមរូបរួមទៅដោយបច្ច័យតៃរណបរិញ្ញាដឹងត្រៃលក្ខធัวបហានៈបរិញ្ញា លះបង់នៅសេចក្តីប្រកម្មនឹងតាំងពីវិបស្សនាញាណដល់ទៅមគ្គញាណវិបស្សនានឹងសម្រាប់ទៅជាអរិយមគ្គលះបង់នៅលោកនេះចឹងលោកនេះសម្រាប់រៀនណាញាតិញោមបងប្អូនពុទ្ធបរិស័ទហើយបានថាយើងគួរតែរស់នៅឲ្យជាសុខចឹងគួរតែរស់នៅឲ្យជាសុខដូច្នេះ ពុទ្ធបរិស័ទយើងមើលមើលដូចជាព្រះ អរិយបុគ្គលដែលលោកបានចេះដឹងទៅណាណា លោកបានចេះដឹងទៅទ្រព្យសម្បត្តិរបស់លោកនឹងគឺលោកអត់មាននៅ ប្រកម្មតែខ្លួនលោកជាម្ចាស់ទេគ្រាន់តែសន្មត់ទេ លោកទុកដាក់ ជារបស់ អ្នកមានសិលទាំងអស់ជារបស់ព្រះសង្ឃទាំងអស់ជាពិសេសជាព្រះអនាគាមីបុគ្គលគ្រប់អង្គទាំងអដែលជាសិទ្ធិរហបតីមានទ្រព្យសម្បត្តិប៉ុណ្ណាប៉ុណ្ណាណា ដល់ទៅវាអត់មានសេចក្តីប្រកម្មខ្លួនឯងជាម្ចាស់ទៅ របស់នោះវាអត់ម្ចាស់វាអត់មានការហួងហែងណាម្ចាស់ដោយសន្មត់មានអ្នកណាទៅលួចទៅអីវាអត្តនេទៀនតែអញ្ចឹងអានឹងម្ចាស់ដោយសន្មត់វានៅមានគឺសម្រាប់អត្តនេទៀនមិនអាចទៅលួច ព្រះរហន្តអីថាព្រះរហន្តហើយអត់មានម្ចាស់ហួងហែងអត់បាបទេអីមែនទេប៉ុន្តែម្ចាស់ហ្នឹងវាអត់មានសេចក្តីប្រកាន់ វាអត់មានសេចក្តីប្រកម្មថាទ្រព្យសម្បត្តិជារបស់លោកទៀតគឺថាសូម្បីតែបញ្ញខណ្ឌក៏មានការកើតឡើងហើយមានការវិនិច្ឆ័យទៅជាម្ចាស់អត់ចាំបាច់ទៀមទាត្រូវការអីទាំងអស់ពីលោកនេះអ្វីអ្វីដែលកើតពីបច្ច័យវាអត់មានខ្លួនឯងចាំបាច់បានអីពីលោកនេះទេដោយពន្លឺថ្ងៃនឹងអញ្ចឹងវាមានចាំបាច់ទៀមទាអីពីលោកនេះមានព្រះអាទិត្យក៏ភ្លឺទៅអត់ព្រះអាទិត្យទេក៏វាអត់ទៅមានទៀមទាអីទេ នាមរូបនឹងអញ្ចឹងចឹងអាស្រ័យបច្ច័យកើតឡើងដោយសមោលអញ្ចឹងវាអត់មានត្រូវវងហែងសមោលនឹងឲ្យឲ្យឋិតនៅអីឲ្យបានអីមានអីអីអីចឹងទេ នាមរូបកើតពីបច្ច័យដោយសមោលចឹងដោយថ្ងៃបដាលកូនចឹងដោយភ្លេចបន្ទោចឹងដោយអិនតនូចឹងដោយពលឺថ្ងៃចឹងដោយពលឺភ្លើងពេលយប់ចឹងដោយមកលុបឈើចឹងអត់មានចាំបាច់ទៀមទាត្រូវការអីទាំងអស់ចឹងព្រះ ដល់សោតាបានបសកតាគាមី ព្រះអនាគាមី គឺលោកមានបតីល្អណាស់លោកសង្គ្រោះគឺថាប្រព្រឹត្តទៅដោយពលលីគឺនេះមានញាតពលលីសង្គ្រោះញាតណាអតិថិពលីសង្គ្រោះភ្ញៀវទេវតាពលីអញ្ចឹងទៅរាជពលី ទំនុកម្រង ប្រទេសនគរអីអីអញ្ចឹងទៅនឹងឯងហើយនឹង ការដែលលោកបានបំពេញ នៅក្នុងទានទាំងឡាយទាំងពួងនឹងសម្បើមណាស់ដោយមិនមាននៅសេចក្តីកំណាញ់អត់មានសកាយតិថិមកប្រកាន់ថាមាន ខ្លួនអញនឹងជាម្ចាស់ទៅលើទ្រព្យសម្បត្តិទាំងអស់នោះទេនឹងគឺដោយសារអីមើលមើលទៀតដែលលោកមានដល់ម្លឹងម្លឹងមានដល់ទៅថាអត់ខ្វះអីសម្បត្តិទាំងអស់ហ្នឹងទុកជារបស់អ្នកមានសិលទៅក៏លោកអត់មានការទុកអីដែរពីព្រោះ វាអត់មានខ្លួនលោកទៅហើយតើវាមានខ្វះខាតអីវាមានតែបញ្ញខណ្ឌបញ្ញខណ្ឌនឹងទៀតសោតក៏អត់ត្រូវការអីពីលោកនេះវាស្ថិតនៅក្នុងសាមញ្ញលក្ខណៈប្រកបឡើងមានការកើតហើយវិនិច្ឆ័យទៅបើអញ្ចឹងវាមានខ្វះខាតអីអញ្ចឹងទ្រព្យសម្បត្តិដែលសន្មត់ហ្នឹងលោកទុកដាក់ជារបស់អ្នកមានសិលទាំងអស់ទៅជារបស់សង្ឃទាំងអស់ព្រះអនាគាមីដែលគុណចាស់មើលក្នុង អង្គត្រនិកាយអត្តកនិបាតអុគ្គកហបដីអុគតកហបដីអីអីទាំងអស់ហ្នឹងទ្រព្យសម្បត្តិរបស់លោកហ្នឹងគឺទុកដាក់ស្មើជារបស់សង្ឃជារបស់អ្នកមានសិលគឺថាលោកមានបាប្រតិមេត្តាករណាតូទន់ទៅណាស់គឺលោកមានអារម្មណ៍ដែលនាំឲ្យកើតមេត្តាករណាហ្នឹង គឺលោកអត់មានចងគំនុំគុំស្អប់អ្នកណាយករបស់អញអ្នកណាមករំលោភបៀតបៀនអ្នកណាមកជាបាបអីនឹងយ៉ាងណាគឺលោកអត់មានចងគំនុំគុំគួនទេ មានចិត្តនឹងឯងស្រឡះស្រឡំធំទលាយមិនមានពៀមិនមានព្យាបាទ អ្វីអ្វីទាំងអស់នឹងឯងចឹងព្រោះលោកកំណត់ឧបាទានខណ្ឌណាម្នាក់ម្នាក់វាមានចិត្តចេតសិករូបហ្នឹងណាអ្នកដតីដែលបានអីអីហ្នឹងវាដូចជាខ្លួនលោកបានដែរហ្នឹងពីព្រោះអ្នកដតីមានអីក្រៅពីចិត្តចេតសិករូបគឺហ្នឹងឯងមើលមើលឲ្យខ្លួនលោកហ្នឹងក៏ចិត្តចេតសិករូបវាមានចាំបាច់តលចិត្តចេតសិករូបនេះឯណាចិត្តចេតសិករូបដល់វាស្មើគ្នាអញ្ចឹងទៅខ្លួនលោកអ្នកមានអ្នកបានក៏ដូចជាអ្នកដតីអ្នកដតីមានបានក៏ដូចជាខ្លួនលោក ប៉ុន្តែការដែលខ្លួនលោកដែលជា ព្រះអរិយបុគ្គលនឹងឯងបាន ចេះដឹងទៅក្នុងបញ្ញខណ្ឌទៅវាអត់មានចាំបាច់ត្រូវការអីពីលោកនេះលោកក៏ទុកដាក់សម្រាប់ជារបស់សង្ឃទៅ ជារបស់អ្នកមានសិលទៅមកពីអីមិនក៏មិនទុកដាក់ឲ្យទៅជារបស់ អ្នកទ្រុសសិលទៅថាជាមួយអ្នកអត់សិលជាមួយនឹងសត្វទេឆានក៏លោកសង្គ្រោះដែរដែលហៅថាសង្ឃហៈទានក៏ប៉ុន្តែដោយអំណាចការដែលលោកមានសទ្ធា ជ្រះថ្លានឹងបរតនត្រ័យត្រូវការតបស្នងសងគុណត្រូវការថែរក្សាត្រួតត្រងពុទ្ធសាសនាដូច្នេះលោកមានសទ្ធាលោក ជ្រះថ្លាលោកបូជា ចំពោះ អ្នកមានសិលអានឹងវាជាលក្ខណៈរបស់សទ្ធាបុគ្គលដែលមានសទ្ធានឹងគឺអញ្ចឹងចង់ជួបអ្នកមានសិលចង់ស្ដាប់ធម៌អ្នកមានសិលចង់បានថ្វាយទៀនចំពោះអ្នកមានសិលអានឹងគឺលក្ខណៈរបស់ព្រះអរិយៈដែលមានសទ្ធានឹងគឺទៅជាអញ្ចឹង ប៉ុន្តែលោកនៅតែសង្គ្រោះអញ្ចឹងអ្នកអត់សិលក៏ដោយទេឆានក៏ដោយព្រោះលោកមិនបានប្រកម្មបញ្ញខណ្ឌនឹងថាជាខ្លួនលោកទេ វាដូចតែគ្នាទេនឹងឯងអ្នកដតីគេមកលួចគេមកយកទៅប្រើប្រាស់អីអីហ្នឹងចឹងទៅគឺលោកតលំតលាយទៅចឹងលោកមិនមានហឹងស្អប់ថាគេមកយករបស់ខ្លួនលោកទេ ហ្នឹងឯងវាអត់មានចងពៀវរាថាអាហាសិមេ គេមកយករបស់យើងទេពីព្រោះអ្នកដតីដែលគេយកទៅហ្នឹងក៏គេបរិភោគគេប្រើប្រាស់នឹងតែប៉ុណ្្នឹងទៅទេចឹងរបស់ហ្នឹងវាមិនមែនខូចចោលទៅណាវាមិនមែនឆេះដោយភ្លើង វាមិនមែនទឹកលិចវាមិនមែនបែកបាត់ទៅណាគឺអ្នកដតីគេយកទៅបរិភោគទេតា គេប្រើប្រាស់ទេតាវាក្រំតែប៉ុណ្ណេះវាក្រំតែថា អាការដែលអ្នករតីមកប្រព្រឹត្តអត្តនេតទៀតហ្នឹងវាជាបាបកម្មវាជាពាវរាដែលមិនក៏បីគំត្រួនៅអំពើនឹងទេនឹងឯងពីព្រោះវានាំមកនៅសេចក្តីទុក ក្រៃលែងទៅណាស់យករបស់សង្ឃអីយករបស់វត្តអីចឹងទៅទៀតវារឹតតែបាបយករបស់បរតនត្រ័យទៅនរកទៅប្រែតអីចឹងលោកអាណិតណាលោកអាណិតអ្នកធ្វើបាបហ្នឹងណានឹងឯងចឹង ប៉ុន្តែចំពោះរបស់ដែលដែលអ្នកដតីមកលួចយកទៅមកបោកប្រាស់យកទៅអីអីហ្នឹងលោកលោកមាន មេត្តាទេតើព្រោះអ្នកដតីយកទៅបរិភោគប្រើប្រាស់អញ្ចឹងនឹងឯងលោកលោកមិនមានការបន្ទុះតោះខឹងក្រោតទៅទេរបស់ទាំងអស់នឹងគេយកទៅបរិភោគប្រើប្រាស់អញ្ចឹងទៅទេតើព្រោះសត្វលោកនឹងឯងត្រូវការបរិភោគប្រើប្រាស់ណាមួយកិលេសតណ្ហា ដែលវាសម្បូរផងដែលវាចម្រើនផងវាជាតួកិលេសតួតណ្ហា ដែលមិនចេះគ្រប់គ្រាន់នឹងឯងលោកមិនមាន ការប្រកែប្រកម្មខឹងក្រោតទេគ្រាន់តែលោកមិនគ្រប់គ្រងអំពើដែលប្រព្រឹត្តទៅនៅក្នុងអត្តនេទានបើអ្នកនោះឯងជាអ្នកមានកិច្ចការងារត្រឹមត្រូវមុខរបរត្រឹមត្រូវលោកត្រេកអរណាណាគឺថាព្រះដ៏មានពភាកព្រះអង្គសម្ដែងឲ្យចិញ្ចឹមជីវិតដោយប្រពៃប្រសិជ្ជា នៅពីវរិយប្រចានៅការចិញ្ចឹមជីវិតខុសព្រះអង្គព្រះអង្គទំនុកបំរុងក្នុងកិច្ចការងារហ្នឹងចឹងឲ្យប្រព្រឹត្តទៅដោយសម្មាអាជីវោគឺព្រះអង្គអត់មានចំណែនទេលោកលះអ៊ីសាចេញហើយព្រះសោតាបានអត់មានចំណែននឹងអ្នកណាបានលៀបបានយោះបណ្ណាបណ្ណៃទេគឺសូមឲ្យបានលៀបទៅបានយោះទៅ មានសេចក្តីសុខក្នុងសម្បត្តិរបស់ខ្លួនទៅប៉ុន្តែរោគធัว ដាក់ខ្លួនផងពីព្រមកិច្ចលេះដែលវានាំឲ្យមានសេចក្តីទុកទាំងក្នុងជាតិនេះទាំងក្នុងបរលោកត្រូវដោះស្រាយដោយបញ្ញាត្រូវដោះស្រាយដោយការមានកុសលធម៌អានឹងព្រះអង្គអណិតមេត្តានឹងឲ្យបានចេះដឹងនៅ ការពិតឲ្យមានធัวក្នុងខ្លួននឹងប៉ុណ្ណឹងផងកុំឲ្យក្រាន់តែមានរបស់ខាងក្រៅនឹងគឺมันអាចជួយឲ្យរួចពីសេចក្តីទុកបានទេ សេចក្តីទុកត្រូវដោះស្រាយដោយសារហេតុដែលវានាំឲ្យមានសេចក្តីទុកនឹងគឺតណ្ហាដែលវានាំឲ្យមានអភិសង្ខារគឺកម្មត្រូវអស់អភិសង្ខារគឺកម្មត្រូវអស់តណ្ហាទាំងរឹសទាំងគល់ដោយសារបញ្ញាកើតឡើងកំណត់ដឹងឧបាទានខណ្ឌហ្នឹងអានឹងបានវាអស់ភារៈបានវាអស់សេចក្តីទុកហ្នឹងពុទ្ធិកាព្រះអង្គសម្ដែងទៅតាមឧបនិស្ស័យរបស់សត្វដោយបតីអនុគ្រោះឲ្យសត្វលោកហ្នឹងរួចផុតចាកទុក្ខ គឺគ្រប់ព្រះអរិយបុគ្គលទាំងអស់លោកអត់កំណាញ់លោកអត់ចំណែនទេអ៊ីសាហើយនឹងមច្ឆរិយៈលោកលះបង់បានដោយសោតាបត្តមៈទៅហើយចឹងគឺថាលោកមិនមិនខឹងមិនស្អប់ទៅជាមួយនឹងអ្នកណាអ្នកណាដែលមកយកអីរបស់លោកនឹងទេដោយលោកសិទ្ធិអនាតបិណ្ឌិតមើលព្រាមនឹងថាអូមកសុំសេរីពីគាត់ថាសេរីនឹងនៅនឹងមន់សំឡេង គាត់ឲ្យទៅថាអីទៅសុំកែវមณีដ៏មាន តម្លៃគាត់ឲ្យទៀតគេណាដូចថាថាសេរីហ្នឹងវាទៅនៅកែវមณีទៅនៅឈើច្រត់ហើយស្រាប់តែថាអូសេរីហ្នឹងទៅនៅនឹងបញ្ញលក្ខណាភរិយារបស់គាត់លែងហ៊ានសូមពីព្រោះមិនមែនជាវត្ថុដែលគួរសូមអាហ្នឹងវារឿងរបស់ ព្រាមនឹងគាត់ចេះដឹងថាសេរីលោកសិទ្ធិអីនៅឯណានៅឯណាតាមពិតបញ្ញសេរីសេរីគឺប៉ុនដែលលោកសិទ្ធិបានធ្វើហើយនឹងឯងមានអាណាមកសុំបានមានអាណាមកយោបានព្រាមនឹងក៏ប្រគល់ជូនលោកសិទ្ធិទៅវិញអស់ទៅហើយជំរាបលោកសិទ្ធិតាមនឹងនឹងឯងប៉ុន្តែខ្ញុំមិនដាគ្រាន់តែចង់បញ្ជាក់ថារឿងលោកសិទ្ធិគាត់ចេះតែឲ្យចឹងទៅតាមតែមកសូមហើយនឹងនឹងឯងបើតាមធម្មតា អ្នកសូមនឹងតែងតែតោះចិត្តអ្នកឲ្យណាការសូមញយញយនាំបែកមិត្តនឹងឯងដូច្នេះគឺថាយើងត្រូវយល់ទាំងចង់សូមអីអ្នកដតីដឹង ថាសូម ទៅគេរត់ទៅសុបាយចិត្តហើយនឹងសូមទៅរបស់អីដែលគេអាចឲ្យបានទាំងសុបាយចិត្ត អានឹងវាដោយមេត្តាដោយការរាប់អាន បង្កើតភាពស្និទ្ធស្នាលឃើញទេបង្កើតនៅភាពស្និទ្ធស្នាលដល់គ្នា សូមអីអីឲ្យគ្នាសบายចិត្តអញ្ចឹងទៅតែយើងត្រូវដឹងដែលរបស់ហ្នឹងគេស្រឡាញ់បដូរផ្ដាច់ណាស់ហើយយើងទៅសូមគឺនាំឲ្យមានការរអាក់រអួលហើយសូមច្រើនសូមញយញយអីហ្នឹងក៏ឲ្យគេធ្លាក់ចុះនៅសទ្ធាដែរអញ្ចឹងគឺថាជាតិបណ្ឌិតត្រូវរិះគិតហើយទៅសូមអាហ្នឹងឯងហើយ ផ្ទុយមកវិញដោយប្រគុណម្ចាស់អញ្ចឹងមានគុណធម៌មានការត្រួតត្រងប្រភ្នោះមានចំណេះដឹងសម្ដែងប្រធัวដូចជាពងវាលគោដែលឆ្លាតឆ្លះបំពួកភ្នក់គឺថាធូម៉ាំងកាត់ខ្វាសម្ដែងធัวចឹងសិក្សាប្រធัวគុណចាស់ព្រះអង្គគ្រូព្រះអនុគុណតែងតែសាកសួររឿយរឿយរៀនព្រះអភិធម្មអីអីហ្នឹងថ្ងៃហ្នឹងអត់ឃើញសួរណាខ្លប់ទៅសួរមុនទៅ វត្តនេះវត្តនោះក៏តាមទៅសួរដែរ ក៏ណាប៉ុន្តែណែមានខ្ញុំបាទឈ្មោះញ៉ាត់គ្រីមនៅភូមិតាព្រំភូមិមានជ័យហ្នឹងគឺសំសួរពីអនិយតយោគីចេតសិកមាន11អ៊ីសាមច្ឆរិយៈក៏បញ្ជាក់សមាវាចាសមាកម្មន្តោសមាជីវោករណាមុទិតាហើយនឹងមានអ្នកថៃណាំងមិទ្ធាំងរួមទៅជា11ចេតសិក11នេះ មានធัวល្អផងមិនល្អផង ជាអកុសលហើយជួនកាលក៏កើតជាមួយគ្នាជួនកាលក៏កើតផ្សេងគ្នាមិនទៀងហើយសូមលោកគ្រូជួយបញ្យល់ព្រោះណាចេតសិកទាំង11នេះដូចជាអ៊ីសាមច្ឆរិយៈកបច្ចៈអានឹងវាតែងតែកើតនៅក្នុងតោសៈមូលចិត្តវាមានតោចតុកៈគឺតោសោអ៊ីសាមច្ឆរិយៈកបច្ចៈ ក៏ប៉ុន្តែតោសោចេតសិកនេះតោសៈចេតសិកគឺថាទៀងទាត់ត្រូវតែកើត ជាមួយនឹងតោសៈមូលចិត្តឲ្យតែតោសៈមូលចិត្តកើតត្រូវតែមានតោសៈចេតសិកនឹងឯងអញ្ចឹងអត់រាប់បញ្ចូលមកក្នុង11នេះទេរាប់តែអ៊ីសាមច្ឆរិយ៉ាងកុកចាំងតែប៉ុណ្ណឹងព្រោះអ៊ីសាមច្ឆរិយៈកុកចៈទាំង3នេះមាន អារម្មណ៍ខុសគ្នាมันมันអាចកើតម្ដងទាំង3ជាមួយគ្នាទេ គឺថាមានអ៊ីសាគឺថា មច្ឆរិយៈកុកចៈអត់មានទេអញ្ចឹងទៅណាក្នុង3ហ្នឹងហើយអាចមិនមានទាំង3មានតែតោសោតែឯងអញ្ចឹងទៅអ៊ីសាអត់ទេមច្ឆរិយៈអត់ទេកុកចៈអត់ទេ ទៅតាមសភាពនៃអារម្មណ៍វាអត់ត្រូវមានអ៊ីសាវាអត់ត្រូវមាន មច្ឆរិយៈវាអត់ត្រូវមានកុកចៈវាអត់កើតទៅចេតសិក3ហ្នឹងអញ្ចឹងបានឈ្មោះថា គឺជាចេតសិកដែលជាអនិយតៈដែលវាអត់ទៀងវាមិនមែនយើងសិក្សាមកវាមានតោសោអ៊ីសាមច្ឆរិយ៉ាងក៏កចាំងហើយប៉ុន្តែវាមិនមែនកើតម្ដង ទាំង3ជាមួយ គ្នាទេអ៊ីសាមច្ឆរិយៈក៏កចៈនឹងនឹងឯងគឺមួយណាកើតពីរទៀតអត់កើតទេ ឬក៏អត់កើតទាំង3តែម្ដងអញ្ចឹងទៅ ហ្នឹងគឺអញ្ចឹងដែលហៅថាមិនទៀងហ្នឹងគឺអញ្ចឹងអសមាវាចាសមាកមន្តោសមាអាជីវោបីហ្នឹងគឺថានៅក្នុងមហាកុសល មានតែមួយឯដែលកើតព្រោះអារម្មណ៍វាខុសគ្នាអារម្មណ៍របស់បាណាវិបាតអារម្មណ៍របស់តនេទានអារម្មណ៍របស់កាមេសមិឆាចា វាផ្សេងគ្នាអញ្ចឹងហើយសមាវាចាអារម្មណ៍ផ្សេងទៅទៀតសមាអាជីវោអារម្មណ៍ផ្សេងទៅទៀតมันអាចកើតជាមួយគ្នាទេ3ហ្នឹងហើយមិនមែន គឺថាសត្វតែ3នឹងមួយណាចាំបាច់ត្រូវតែកើតទេ គឺថាវាអត់មានទាំង3អញ្ចឹងទៅ មហាកុសលនឹងឯងអត់មានវីរតិក៏មានដែរនឹងឯងហើយបើមានមាន តែមួយទេ នៅក្នុងវីរតិ3ហ្នឹងនឹងឯងខុសគ្នាទៅតាមអារម្មណ៍ចឹងករណាមុទិតាក៏ដូចគ្នាដែរគឺថាវាកើតនៅក្នុងមហាកុសលនឹងឯងជាដើមហ្នឹង អញ្ចឹងគឺថាបើករណាវាមានអារម្មណ៍ដែលគួរឲ្យអាណិតដោយឡែកផ្សេងអញ្ចឹងទៅមុទិតាវាអត់កើតទេនឹងឯងមេត្តាករណាមុទិតាឧបេក្ខាគឺមួយណាកើតហើយ3ទៀតអត់កើតទេប៉ុន្តែមានតែមួយមួយទេក្នុងព្រំវិហារធម៌4ហ្នឹងវាគ្រាន់តែមេត្តាវាជាអតោសៈចេតសិកនឹងឯងចឹងហើយឧបេក្ខាវា ជាតត្រមច្ឆតតាចេតសិក នឹងឯងក៏ប៉ុន្តែមិនមែនថាអតោសៈនឹងកើតរាល់ដងសត្វតែមេត្តាទេវាតលតែមានអារម្មណ៍ដែលនាំឲ្យមានមេត្តាកើតឡើងបានអតោសៈនឹងដើរតួជាមេត្តាទៅ ហើយពេលហ្នឹងគឺថា អបមញ្ញាពីរទៀតនឹងអត់កើតទេណាករណាមុទិតាអត់កើតទេព្រោះពេលហ្នឹងអារម្មណ៍នាំឲ្យមានមេត្តាមិនអារម្មណ៍នាំឲ្យមានករណា មិនមែនអារម្មណ៍នាំឲ្យមានមុទិតាមិនមែនអារម្មណ៍នាំឲ្យមានឧបេក្ខាទេ នឹងបានថាមិនមែនជាខ្លួនយើងទេមិនមែនសត្វបុគ្គលណាទេ គឺចិត្តនិងចេតសិកដែលកើតឡើង គឺមានការវិចិត្តទៅដោយសម្បយុទ្ធធัวនិង វិចិត្តទៅដោយអារម្មណ៍ឃើញទេចឹងហើយនៅពេលណាដែលករណាកើតឡើងនៅពេលហ្នឹងមានអតោសៈប៉ុន្តែអតោសៈមិនមែនជាមេត្តាទេគ្រាន់តែមិនបន្ទុះចំពោះអារម្មណ៍តែប៉ុណ្ណោះតែមិនមែនមេត្តាទេព្រោះពេលហ្នឹងអារម្មណ៍នឹងឯងគឺនាំឲ្យកើតករណា ដើម្បីឲ្យបានទីពឹងដល់អ្នកទាំងឡាយដែលមានទុក្ខសត្វទាំងឡាយដែលមានទុក្ខនឹងចឹងទៅហើយត្រូវកើតមុទិតាក៏មានតែមុទិតាចឹងទៅបប្រមច្ឆតតាក៏មានប៉ុន្តែអត់មានជាឧបេក្ខាទេតលតែមានកម្មរបស់សត្វទាំងឡាយមកជាអារម្មណ៍បានតប្រមច្ឆតតានឹងទៅជាឧបេក្ខាអបមញ្ញាឬក៏ឧបេក្ខាព្រមវិហារហើយនៅក្នុងពេលហ្នឹងដែលមានកម្មរបស់សត្វមកជាអារម្មណ៍ ករណាមុទិតាអត់កើតទេ ហើយអតោសៈក៏មិនមែនជាមេត្តាដែរប៉ុន្តែអតោសៈត្រូវកើតឡើងមិនបន្ទុះចំពោះអារម្មណ៍តែមិនមែនមេត្តាទេករណាមុទិតាអត់កើតទេតត្រមឆតតាចេតសិតជាឧបេខាព្រមវិហារមានសត្វទាំងឡាយដែលប្រព្រឹត្តទៅតាមកម្មជាអារម្មណ៍ឃើញទេដូច្នេះគឺយើងត្រូវសិក្សាបានល្អិតល្អន់ ទៅតាមសភាពនៃចេតសិកទាំងអស់ហ្នឹង ហើយមានអ្នកក៏ដូចគ្នាថៃណាមិត្តភ័ក្រនឹងក៏ដូចគ្នា គឺថាមានអ្នកនឹងឯងតែងកើតជាមួយលោភៈដែលប្រសិជ្ជៈនៅទឹកថេប៉ុន្តែលោភៈខ្លះមិនមានទឹកថេហើយមិនមាន មានអ្នកទៀតនឹងឯងគឺអត់ទាំងទឹកថេអត់ទាំងមានអ្នកមិនអត់ចិត្តថេអីមានអ្នកត្រូវតែកើតមែនទេមានអ្នកមិនកើតក៏មានដែរហើយថៃនិមិត្តភៈហ្នឹងក៏អញ្ចឹងមិនមែនថា ឲ្យតែអកុសលនឹងជាស័កសង្ខារឹកហើយត្រូវតែមានថៃណាំងមិត្តធាំងមិនមែនទេស័កសង្ខារឹកហើយថៃណាំងមិត្តធាំងអត់ទៀតក៏មានដែរអាហ្នឹងគឺសូមឲ្យម្ចាស់សំណួរគឺលោកបាសក់ញាត់ជ្រាបបានជ្រាបអំពីចេតសិកទាំង11ហ្នឹងគឺមានសភាពមិនទៀងអញ្ចឹងក្រៅពីនឹងគឺថាដែលយើងសិក្សានៅក្នុងយោគីចេតសិកមកហ្នឹង ចាំបាច់ត្រូវតែកើតនាមជាមួយនឹងចិត្ត ដូចដែលបានរៀនហើយនឹងឯងចឹងខ្ញុំបកដាចូលរួមណាសេចក្តីនៃពធបានជាង1ម៉ោងទៅប៉ុណ្ណាចឹងគឺមុំសំរុំដោយសារថាឥឡូវក៏មានភ្លៀងរលឹមពុទ្ធបរិស័ទនៅខាងក្រៅច្រើនអ៊ូអអាចរកទីកន្លែងជ្រក ចឹងពធัวក៏លមមខ្ញុំកណាក៏ប្រឹងដើម្បីឲ្យបានលឺទាំងក្នុងសាលាហើយសូមប្រកាសណាគុណចាស់អធិស្ស្រ័យក្រែងលោមានការតោះខុសបហប្រតិអធិស្ស្រ័យអីហ្នឹងយ៉ាងណាយ៉ាងណាហើយសូមនមស្ការថ្វាយអង្គមតមាទោសនៅក្នុងកិច្ចការងារផ្សេងផ្សេង ដែលស្គមស្គងតោះខុស សូមកណាគុណចាស់អនុគ្រោះដើម្បីបានដល់នៅការប្រឹងប្រែងសង្រួមតទៅដើម្បីបាននៅសេចក្តីល្អក្តីសុខរួចផុតចាកអំពីបាបកម្មពីវេរារួចផុតចាកអំពីទុក្ខទោសក្នុងវដ្តសង្សារពុទ្ធបរិស័ទញាតិញោមបងប្អូនកូនចៅទាំងអស់ក៏ដូចគ្នាសូមឲ្យបាននៅសមាធិដ្ឋិនៅក្នុងពុទ្ធសាសនា ដោយឧបនិស្ស័យជ្រះថ្លាក្នុងបត្រៃសរណគមបានជួបជុំជាមួយនឹងសត្វរស់ក្នុងសកតិសួគ៌ទេវលោក បានឆ្លាតឆ្លៀសវាងវៃបដិសន្ធិប្រកបដោយបញ្ញាបានចាក់ភ្លុះត្រាស់ដឹងនៅអរិយសច្ចធម៌ទៅជាអរិយសាវកអរិយសាវិកាលមួមសំគូហើយ ពេលវេលាដែលពុទ្ធបរិស័ទជ្រះថ្លាក្នុងបរតនត្រ័យលមុំបានឃើញនៅសច្ចធัวលះបង់នៅលោកជ័យមានបហប្រតិមានទឹកចិត្តជ្រះថ្លាថ្វាយបង្គំនមស្ការព្រះចលាមនីចេតដីព្រះបរមធាតុបរមពោធិព្រឹក្ស សពគ្រប់ក្នុងស្ថានទីសង្វេជ្ជញ្ញត្តិស្ថានហើយក៏បានទៅកម្មព្រះនិព្វាននៅក្នុងសុគតិសួគ៌ទេវលោកនោះ បរិនិព្វានក្នុងទីនោះមិនមានជាតិជារាមរណៈមិនមានភពជាតិកំណើតបានរួចផុតចាក់ទុកទាំងពួងកុំកបីក្លៀងក្លៀតខ្លាយជាបការៈដល់តេឡើយសូម